ណាជាបថមខ្ញុំកណាសូមមកស្ការខ້ອຍគុំចំពោះគុណចាស់វិធារានធារៈគ្រប់ព្រះអង្គសូមប្រំពោលោករស្រីនិងកញ្ញាញញុំពុទ្ធបរិស័ទទាំងអស់ដែលកំពុងទៅទស្សនាការ live ផ្ទាល់ផ្សាយជីពីមជ្ឈមណ្ឌលរូបធម៌កម្មជាក្រមវត្តរតនារាម ទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អានថ្ងៃនេះគឺថ្ងៃអឺច័ន្ទ 800ខែមិញឆ្នាំខាលចត្វាស័កពុរសករាជ2566ត្រូវនៅថ្ងៃទី13ខែកុម្ភៈឆ្នាំ2023សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីនេតិអប់រំនិងកម្មវិធីសិក្សាអប់រំនិងនៅដែលដៃកម្ពុជាក្រមរបស់យើងដែលមានវាគ្មិនពិសេសថ្ងៃនេះគឺជាកម្មវិធីពិសេសមែនទែនដែលមានគុណចាស់ទាំងពីរព្រះអង្គដែលនិមន្តមកពីខាងដែនដីកម្ពុជាក្រមរបស់យើងដែលជាអឺ ពេលព្រឹកគ្រូជាអ្នកនៅ នៅទីនោះផ្ទាល់ហើយយើងនឹងដាក់នៅប្រធានបទគឺកម្មវិធីសិក្សានិងសិក្សាអប់រំនៅដែនដីកម្ពុជាក្ររបស់យើងថាតើគោលគោលបំណងឬក៏ចក្ខុវិស័យឆ្នាំ2023តើគុណចាស់ហើយនឹងជាទ្វាគ្មិនរបស់យើងនឹងជាអ្នកចូលក្នុងកម្មវិធីនេះចូលបង្ហាញអំពីទស្សនវិជ្ជាទាំងឡាយដែលពាក់ព័ន្ធក្នុងកិច្ចការសិក្សាអប់រំហើយយើងនឹងមានវីដេអូជូនដល់ប្រិយមិត្តរបស់យើងនឹងទស្សនាឥឡូវសូមស្វាគមន៍ប្រិយមិត្តទាំងអស់មកជួបជាមួយនឹងវាគ្មិនរបស់យើង យើងកណាសូមបឋមខ្ញុំកណាសូមថ្វាយបង្គំគុណចាស់រក្ខិតមនោថៃលឹមស៊ីហៅគ្រូមូនអសុខសប្បាយគឺអត់សុខសប្បាយទៀតណាហើយនៅទី2សូមស្វាគមន៍គុណចាស់បច្ចុតតោថៃតារាមកពីខាងវត្តត្រនំសេកខេត្តលង្ហោហើយចំណែកគុណចាស់មកពីខាងខេត្តប្រតពាំង ថ្ងៃនេះខ្ញុំកណានបាននិមន្តគុណចាស់ទាំងពីរព្រះអង្គមកចូលក្នុងកម្មវិធីថ្ងៃនេះដោយសារតែខ្ញុំកណាឃើញសកម្មភាពគុណចាស់ទាំងពីរព្រះអង្គហាក់ដូចជាមានភាពលេចធ្លោក្នុងកិច្ចការស្គិតគូលសិក្សាសិក្សាអប់រំនឹងច្រើនមែនទែនដូច្នេះខ្ញុំកណាមិនអាចនៅស្ងៀមបានឡើយនឹងចង់ជួបគុណចាស់ទាំងពីរព្រះអង្គដើម្បីអឺ ជាវាគ្មិនក្នុងកម្មវិធីនីតិនីតិជួយជំនួយនៅប្រសង់ខ្មែរក្រមហើយនឹងបង្ហាញអំពីកិច្ចការអប់រំនៅដណ្ដីកម្ពុជាក្រមដល់ខ្ញុំទីបឋមខ្ញុំកណាសូមបកគលគុណចាស់តារាមុនទីទាំងសូមបង្ហាញអំពីឆ្នាំថ្មីនេះតើគុណចាស់មានអ្វីដើម្បីបង្ហាញជូនដល់ប្រិយមិត្តរបស់យើងទៀតគណៈជាបឋមសូមនមស្ការចំពោះគុណប្រតនាតៃដល់សេចក្តីគោរពបន្តទៅសូមនមស្ការចំពោះទៅដល់ព្រះអង្គគ្រូពូសវឿន និងនមស្ការចំពោះទៅដល់ព្រះគ្រូប្រវត្តិអូត្រាវដោយកិរវកិច្ចណាខ្ញុំបករណាភិក្ខុបច្ចុតតចន្ទរាកងនវត្តមង្គលបុរីទនុំសេកភូមិភ្នោគុំកំពងស្រុកវសាថ្មីកាត់លងហោដែនដីកម្ពុជាក្រោមគណៈថាបង្គំបាទប្រគ្រូកម្មវិធីសិក្សារបស់វត្តមង្គលបុរីទនុំសេក ពេលបច្ចុប្បន្ននេះ កំពុងតែដំណើរការសិក្សាដោយដោយរលូនណាក្នុងនោះមានការបើកសិក្សាបន្ថែមអំពីវិញ្ញាសាក៏ដូចជាការអប់រំចំពោះទៅដល់សមណសិស្សមានពីរថ្នាក់គឺ ថ្នាក់ធម្មអប់រំមួយ និងថ្នាក់ពតិកៈសិក្សាមួយហើយកម្មវិធីសិក្សារបស់យើង គឺមានមួយថ្ងៃយើងរៀន3ពេលពេលព្រឹកនិងពេលរសៀលនិងពេលរាត្រី ដូច្នេះខ្ញុំកណាសូមចូលរួមប្រាំសេចក្តីសង្ខេបទៅប៉ុណ្ណេះប្រគ្រូកណាកណាទៀតអរគុណទៅទៀតអឺចំពោះគាត់ចាស់បានរៀបរាប់អំពីកម្មវិធីសិក្សាឥឡូវបែរមកជួបគុណចាស់រក្ខិតមនោហៃលឹមស៊ីហៅលោកគ្រូមូនលោកគ្រូមូនណាតែណាជាគូចៅអធិការវត្តអូត្រាវ នៅខេត្តខាងខេត្តប្រតិពាំងក៏កណាសូមប្រគេនទៅជាអគុណចាស់ដើម្បីបង្ហាញអំពីទស្សនវិជ្ជាទូទៅនៃការសិក្សាអប់រំនៅវត្តគុណចាស់ដូចតទៅនេះបណ្ណានមស្ការបាទបឋមសូមនមស្ការជុំ3នៃព្រះរតនត្រ័យដោយសេចក្តីគោរពនិងសូមគោរពចំពោះពុព្វជនតាមពីភេទគ្រប់កាលៈសម័យដែលបានបុជាកាយថ្វាយជីវិតចំពោះពុព្វហេតុជាតិនិងសាសនា និងសូមនមស្ការប្រធារានុធិរៈ គ្រប់ព្រះអង្គទូទាំងពិភពលោកជាពិសេសគឺថ្វាយបង្គំនមស្ការចំពោះព្រះគុណម្ចាស់ទាំងពីរព្រះអង្គដោយសេចក្តីគោរពនឹងរាប់អានពីខ្ញុំបករណាដែលមានប្រវត្តិមាននៅក្នុងទីនេះជាពិសេសគឺប្រគ្រូដែលជាអ្នកសម្របសម្រួលនៅតាមវិទ្យាគមិនថ្ងៃនេះហើយខ្ញុំណាក៏មានកិត្តិយសដែរដែលបានចូលមកដើម្បី សម្ដែងសំណើអំពីការសិក្សារៀនសូត្ររបស់ខ្មែរក្រមនៅខេត្តប្រតិបត្តិឆ្នាំ2023ខាងមុខនេះបាទសម្រាប់លោកខ្ញុំប្រការណាអាត្មាភាពក្នុងនាមជាប្រធានអធិការវត្តសាសនសម្ភារង្សីលោកអង្គមានពនាមថារតិតមនោតិចលឹមស៊ីឈ្មោះដែលហៅប្រចាំថ្ងៃគឺភិក្ខុតិចម៉ាន់តិចម៉ាន់តិចម៉ាន់ ជាងតួនាទីរបស់ខ្ញុំប្រកាសណាជាប្រចាំអធិការហើយនឹងជាគ្រូបង្រៀនមាននៅក្នុងវត្តហ្នឹងគឺមានបើក2ថ្នាក់ឆ្នាំ2022គឺបើកបាលីទី1ហើយនឹងទុតិយភូមិទី1ហើយចូលមកដល់ឆ្នាំ2023ហ្នឹងគឺត្រៀមផ្លាស់ថ្នាក់វិញពីបាលីទី1ឡើងមកបាលីទី2ហើយដល់ថ្នាក់ពុទ្ធិកមតុមសិក្សាបឋមភូមិឆ្នាំទី2 ដើម្បីតម្រូវទៅតាមសិស្សខាងកុមារាកុមារីរៀននៅក្នុងវត្តហើយថ្នាក់ទុតិយភូមិជាថ្នាក់ខេត្តគ្រប់គ្រងគឺថ្នាក់នឹងនៅដដែលគឺថ្នាក់ទី1សម្រាប់ខ្ញុំករណីជាគ្រូបង្រៀន3ថ្នាក់នៅក្នុងវត្តសាសនសម្គិរង្សីគឺវត្តអូត្រាវនឹងគឺបង្រៀន2ថ្នាក់ហើយនឹងបង្រៀននៅវត្តខងជ័យរឿងរឹកពិសាក់ភ្នូកំបត្តិថ្នាក់ការទុតិយភូមិទី2ដូចជាមានវីដេអូកំពុងតែសកម្មភាពនោះ ជានាទីលបងប្រាជ្ញារបស់សិស្សនៅក្នុងវិញ្ញាសាប្រះបាតិមោកហើយខ្ញុំការវត្តរបស់ខ្ញុំករណីនៅក្នុងភូមិភាគភូមិអូត្រាវឃុំហ៊ីវទៅស្រុកទៅកាញ់តែដល់ឈ្មោះរបស់យើងគេថាឃុំកំពង់ដូងស្រុកកញ្ចងខេត្តប្រតាប៉ាំងណាអញ្ចឹងម៉ែយើងមានឃុំមួយកាឃុំកំពង់ដូងមិនមែនឃុំហ៊ីវទៅទេតែឃុំកំពង់ដូងណាសូមបញ្ជាក់ដល់នេះ នឹងការអប់រំសិស្សនិងកុមារាកុមារីឃើញថាសកម្មភាពដូចជាមានវីដេអូមួយនេះគឺជាសរសើរសិស្សវត្តអូត្រាវកំពុងតែដើរចូលមកកាន់បន្ទប់ប្រឡងនៅវត្តប្របាទកងចាក់កំពង់មាសឆ្នាំ2020 22នេះនឹងប្រឡងរួមបាលីទី1ទី2និងទី3នឹងកម្មវីដេអូដែលសកម្មភាពដែលធ្វើបាននៅក្នុងឆ្នាំ2022អញ្ចឹង អឺសម្រាប់ការឧទ្ទិសនាមនេះខ្ញុំប្រការណាមានប្រមាណប៉ុណ្ណេះដោយសេចក្តីសង្ខេបគណៈសូមអរគុណគណៈអរគុណទៀតអឺចំពោះគុណម្ចាស់ឆ្នាំមុននឹងចូលទៅដល់ឆ្នាំ2000 23នេះខ្ញុំឃើញថាលទ្ធផលនៃការប្រឡងឆ្នាំហើយនោះគឺឆ្នាំ2022ហាក់ដូចជាមាន ភាពរស់រវើកឬក៏ពុះផលមែនទែនអានេះគឺជាគុណចាស់វត្តឆ្នាំហើយនឹងមានសិស្សប្រមាណអ្នកហើយខាងវត្តអូត្រាវនោះមានការចូលរួមពីសាសានុសិស្សច្រើនដែរទៀតគុណចាស់រៀបរាប់មិនដូចជាឆ្នាំ2022ដែរទេណាគណៈ2022សម្រាប់សិស្សវត្តអូត្រាវគឺមាន27អង្គនឹងរូប ក្នុងនោះគឺមានប្រសង់7អង្គនៅប្រមាណនោះគឺកុមារាកុមារីទាំងអស់ណាណាហើយចោះឆ្នាំវិសមកាលឆ្នាំ2023ហ្នឹងគឺចូលមកដល់ហើយតើគុណចាស់មានមានបំណងនឹងបើកឆ្នាំ2023ប្រមាណថ្នាក់ដែលគុណចាស់រៀបរាប់មិញនេះនេះច្រើប្រមាណថ្នាក់ចាទៀតណាសូមបញ្ជាក់ឡើងវិញបណ្ណា2023នេះថាត្រៀមនៃការបើកស្លាហ្នឹងខាងដើមហ្នឹងគឺយើងបើកការថ្នាក់វិជាសិក្សា ជាសិក្សាហ្នឹងគឺពីទី1រហូតដល់ទី5អាហ្នឹងគឺវត្តទេព្រាមបើកស្លាថ្នាក់វិជាសិក្សាមិនដំបងយើងចង់បណ្ដោះនៅធនធានមនុស្សគឺយើងត្រូវបណ្ដោះពីបាត់ប្រធានមិនពីថ្នាក់អាកខកខងជាខាងដើមអុយសកលបាត់ប្រធានរួចហើយបានយើងត្រៀមចូលទៅថ្នាក់ពុទ្ធិកៈថ្នាក់ពុទ្ធិកៈឆ្នាំហ្នឹងគឺមានកម្មវិធីផ្លាស់ប្ដូរដើម្បីតម្រូវទៅតាមសាស្ត្រ អញ្ចឹងឆ្នាំកន្លងហើយនោះយើងបើកពុទ្ធិកម្មសម្មសិក្សាបឋមភូមិឆ្នាំទី1ស្មើនឹងបាលីទី1ហើយឆ្នាំហ្នឹងសាសនៈទី1ហ្នឹងចំនួនតិចហើយថ្នាក់ទី2ចំនួនច្រើនអញ្ចឹងយើងផ្លាស់ពីទី1ឡើងមកថ្នាក់ទី2វិញអានឹងគឺសម្រាប់ថ្នាក់ស្រុកហើយដល់ថ្នាក់ថ្នាក់ខេត្តហ្នឹងគឺរក្សាទុកនៅដដែលទៅណាណាគុណចាស់គ្រូមានទូនាទីជាអ្នកបង្រៀននៅក្នុងវត្តផងហើយបរៀននៅសាលាផ្សេងទៀតអត់ទេណា ណាបង្រៀននៅស្លាប់ផ្សេងនេះក្រាអឺមើលទៅគុណចាស់មានការងារច្រើននៅក្នុងវត្តផងហើយនៅបរិញ្ញាបត្រសាស្ត្រផងហើយក៏និយាយអំពីជីវិតប្រចាំថ្ងៃរបស់ព្រះសង្ឃហ្នឹងតើរស់នៅបានស្រួលទេចំពោះការបិណ្ឌបាតឬក៏ចង្ហាន់វ័នជនទេទៀតប៉ុន្តែនិយាយអំពីការរត់នៅរបស់ព្រះសង្ឃមិនចំពោះទៅវត្តខ្ញុំកណាទេគឺព្រះសង្ឃលោកមេក្រមយើងនឹងគឺការរត់នៅគឺបានស្រួល អំពីការរណោតែករណថាការរណោរបស់យើងនឹងគឺភាកច្រើនយើងច្រើនទទួលហៅថាប្រសង់យើងទទួលជាកុលបុត្រខ្មែរនឹងចូលមកនឹងគឺមិនទាន់ជាអក្សរចឹងហើយយើងពិបាកគឺពិបាកដល់នេះតែដល់ការរណោដូចជាបច្ច័យ4ចង់ប្រាប់ថាបរិបូរនៅប្រសម័យនឹងដូចជា ជាសម័យសេដ្ឋកិច្ចកំពុងទៅដើមអញ្ចឹងគឺការរនោបច្ច័យ4ហ្នឹងគឺប្រសងរនោអាស្រ័យបច្ច័យ4បច្ច័យ4ក៏បរិបូរមិនខ្វះកន្លះត្រង់ណាទេបាទអឺគាត់ចាស់មានឃើញមានបានបូកសរុបឬក៏មានបានធ្វើតនន័យអំពីយុវសាស្ត្ររបស់យើងជាភាសាយុវសាស្ត្រយុវវ័យរបស់យើងជានារីជា សេនារីជាយុវវ័យនេះតើកូនចាស់មានឃើញសន្ទុះងើបឡើងដែរទេមានការកើនឡើងដែរទេការចូលរួមសិក្សារបស់យុវជនរបស់យើងទៀតតាំងចំណុចនេះគណៈអធិស្ស្រ័យតិចដែរมันបានទទួលចំនួនលេខនៅក្នុងស្រុកកញ្ចងនៅมันបានទទួលចំនួនលេខទេគ្រាន់តែថាសកម្មភាពនៃសិក្សាហ្នឹងគឺបច្ចុប្បន្នហ្នឹងគឺយុវជនឆ្នាំខ្លះទាំងច្រើនជាងខាងសាមណសិស្សណាហើយច្រើនជាង ហើយចំណែកខាងនារីច្រើនទេបណ្ដាខាងនារីច្រើនហេតុម៉េចបានយើងថាខាងយុវសាស្ត្រនឹងច្រើនជាងខាងប្រសង់ជាសាមណសាស្ត្រមកពីយើងមួយថ្ងៃយើងថយអ្នកបុះអូតែអ្នកបុះអញ្ចឹងទេត្រង់ចំណិចហ្នឹងឯងអ្នកបុះអ្នកចូលរៀនហ្នឹងតិចជាងហើយដល់ខាងយុវតីសាស្ត្រចំនួនច្រើននឹងយុវតីសាស្ត្រនៅក្បែរក្បែរវត្តហ្នឹងឯងនៅកម្ពុជាក្រមយើងហ្នឹងគឺបរិស័ទនៅក្បែរក្បែរវត្តមិនឆ្ងាយ ពី5គីឡូទៅមិននឹងគឺមិនដែលមានតែទៅ3គីឡូនេះឆ្ងាយតែនៅខេត្តឡុងហោករូតារាហ្នឹងវាតែ10គីឡូឯនោះណានៅតំបន់នេះបណ្ដានេះគឺជិតជិតហ្នឹងហើយការសិក្សារៀនសូត្ររបស់យុវតីយុវ័នយុវតីសិស្សហ្នឹងគឺចំនួនច្រើនណាស់កណាចំណែកកណាចង់សួរបន្ថែមត្រង់ចំណុចយុវតីរបស់យើងជាជាយុវជនហ្នឹងគាត់បានមានការចាប់អារម្មណ៍ខ្លាំងដែរទេចំពោះការស្លៀកពាក់ការ សម្លៀកបំពាក់ប្រពៃណីឬក៏ការរស់នៅ ការអប់រំនឹងគាត់មាន ការចាប់អារម្មណ៍ទេបាទនិយាយពីការសម្លៀកបំពាក់វាមានវិបត្តិខ្លះហើយនឹងគុណវិបត្តិខ្លះបាទឥឡូវយើងនិយាយអំពីគុណវិបត្តិមិនសម្រាប់ខាងកូនខ្មែរយើងនៅកម្ពុជាក្រមវិបត្តិត្រង់ថាដូចជា កម្មវិធីដែលយើងចូលមកវត្តថ្ងៃសិលនិងថ្ងៃធម្មតាគឺយើងមិនបានសម្លៀកបំពាក់ជាលក្ខណៈខ្មែរនេះគឺជាលក្ខណៈវិបាកហើយក្នុងពិធីបន់ពិធីរោងការយើងមានចំនួនតិចតួចដែលសម្លៀកបំពាក់ខ្មែរអានឹងគឺគ្រប់សកម្មភាពដែលយើងខ្វះខាតទាំងការសម្លៀកបំពាក់ដូចជាបੰចូលឆ្នាំបੰដូនតា បិណ្ឌអកមកវាឡើងវាបិណ្ឌកថាមួយទេគឺភាគច្រើនយុវតីសាសអភ័យទោសគឺខាងយុវតីគឺគាត់បានច្រើនតែខាងយុវជនវិញអានឹងសទេវាអត់តែម្ដងអត់តែម្ដងអត់តែម្ដងហើយហេតុម៉េចយ៉ាងថាអត់តែម្ដងមកភាគច្រើនបើនិយាយអំពីការធ្វើប័ណ្ណក្នុងកម្មវិធីប័ណ្ណកថាហ្នឹងគឺមានតែខាងយុវតីហ្នឹងឯងគាត់មានកម្មវិធីគាត់កាន់បកាអញ្ចឹង ខាងបរោះហ្នឹងអត់មានអីថាមានប៉ុន្តែមិនដឹងគិតយល់ថាម៉េចគិតថាអានាទីហ្នឹងជាការងាររបស់ស្រីគិតយល់យល់ឆ្វេងតាំងពីហ្នឹងហើយដែលយើងនៅក្រៅកម្មវិធីអត់មានការសម្លៀកបំពាក់បាត់តែងតែយុវតីខាងខាងយុវតីវិញបានទៅណាក់ចូលនៅក្នុងកម្មវិធីនេះណាក់នៅក្រៅក៏អត់ដូចគ្នានេះជាចំណុចនៃគុណវិបត្តិរបស់យើងដែលខ្មែរយើងកាលណាបើសិលៀកបំផាក់លុះត្រាទៅបានចូលនៅក្នុងកម្មវិធី អានឹងបានមានសម្លៀកបំពាក់ជាប្រពៃណីបង្ហាញនៅវប្បធម៌តែដល់ក្រៅកម្មវិធីมันបានចូលយើងអត់មានដូចជាក្នុងមង្គលការមង្គលការមានសម្លៀកបំពាក់បានតែក្រុមញាតក្រុមញាតដែលចៅការទាំងសងខាងហ្នឹងបានខ្លះវាបានខ្លះតែភ្ញៀវគឺអត់តែម្ដងណែអញ្ចឹងតាមនេះតែយើងថាអត់តែម្ដងនៅយូរយូរក្នុងកម្មវិធីរោងខ្លះក៏គេប្របួលគ្នាគេស្លៀកដែរអានឹងមានចំណុចហ្នឹងដែរ ហើយដែលចំណុចខាងគុណគុណសម្បត្តិវិញណាគុណសម្បត្តិវិញតែណាខាងគុណសម្បត្តិវិញរួមមកខ្មែរក្រមយើងយកចិត្តទុកដាក់ដូចជាកម្មវិធីបានយកឆ្នាំ យើងមានដង្ហែមហាសង្ក្រាន្តបើយើងទៅដង្ហែមហាសង្ក្រាន្តហ្នឹងឧទាហរណ៍ដូចជាវត្តកណ្ដឹងខ្ញុំណាយើងដង្ហែមហាសង្ក្រាន្តហើយយើងបើកសឹកឲ្យខាងយុវតីខាងយុវ័នយុវតីហ្នឹងគាត់កោះហៅ មិត្តភក្តិរបស់គាត់ក្រៅភូមិវាភូមិផ្សេងផ្សេងមកចូលរួមបាទមកចូលរួមជនកាលហ្នឹងគាត់ចំណាយលុយហ្នឹងចាក់សាំងម៉ូតូមកផងគាត់ចំណាយលុយទៅជួលអោពោជាសម្លៀកបំពាក់ខ្មែរហ្នឹងមកផងត្រង់នេះនេះតែយើងបាត់ដឹងថាជាមនសិការរបស់គាត់គាត់ស្លេងវប្បធម៌គាត់ចង់បង្ហាញវប្បធម៌បាទអានឹងគឺខាងប័ណ្ណចូលឆ្នាំដល់ប័ណ្ណអកមុកយើងមានកម្មវិធីដង្ហែលយប្រទីបហើយនឹងវិធីអកមុកក៏មានសម្លៀកបំពាក់ខ្មែរ ច្រើនដែរហ្នឹងគឺក្នុងគាត់ថាគ្រប់វត្តទាំងអស់ដែលមានកម្មវិធីវាលែងទៅវត្តនោះមិនមានកម្មវិធីទេដែលមិនមានខ្មែរកូនខ្មែរយើងទៅចាប់អារម្មណ៍ខាងសម្លៀកបំពាក់ហើយនឹងកម្មវិធីជាច្រើនទៀតដែលដូចជាបានសីមាបានអីចឹងគឺក្មេងក្មេងនឹងគាត់រួមមកថាគាត់មិនមែនចង់ទៅស្អាតទេរួមគាត់ថាគាត់ចង់ស្អាតផងគាត់ចង់ធ្វើបានផងគាត់ចង់បង្ហាញវប្បធម៌ផងព្រោះគាត់បានរៀនអក្សរសាស្ត្រ ជាមួយនឹងប្រសង់ប្រសង់តែការបណ្ដោះបណ្ដាលអំពីគំនិតបពធនឹងបានខ្លះហ្នឹងគឺគាត់ដោះដោយខ្លួនឯងត្រង់គំនិតនេះកណាកណាគុណចាស់កណាខ្ញុំសួរថែមបន្ថែមទៀតត្រង់គុណចាស់មានឃើញអំពីលទ្ធផល អំពីការសិក្សាសិក្សាអប់រំរបស់យើងហ្នឹងសពថ្ងៃតើគុណយុវសិស្សប្រជាពលរដ្ឋខ្មែរក្រម មានការចេះភាសាខ្មែរហ្នឹងអក្សរខ្មែរបានកើនឡើងដែរទេច្រើនដែរទេ ណាបែរនិយាយអំពីការចេះអក្សរហើយនឹងចេះភាសាហើយគណៈសំដែងចេះជាពីរខាងយុវជនយើងរួមមកថាខាងកូនខ្មែរយើងហ្នឹងខាងចេះអក្សរគឺមួយចំណែកខាងចេះភាសាមួយចំណែកចេះភាសានិយាយហើយនឹងចេះភាសាស្ដាប់ភាសាគឺបែងចែកជាពីរភាសានិយាយហើយនឹងភាសាស្ដាប់វាខុសគ្នាបើយ៉ាងទេបងថាបើយើងនិយាយពីការប្រៀបធៀបពីត្រឹមឆ្នាំ2022 នៅក្នុងខេត្តប្រកបាំងហ្នឹងគឺបានន័យថាគេចែកខេត្តចែកខេត្តពីខេត្តឡុងហោមកពីខេត្តតាប្រវិញអានេះគឺឆ្នាំ2002អាបៃតងឆ្នាំ92ហើយឆ្នាំ92គឺនៅខេត្តប្រវិញកាលខេត្តប្រតបាំងហ្នឹងគឺបានបង្កើតនៅសមាគមប្រសង់សាមគ្គីស្នេហាជាតិខេត្តឡើងសារជាថ្មីម្ដងទៀតពីឆ្នាំ92មកយើងយើងប្រៀបធៀបពី30ឆ្នាំមកហ្នឹងគឺបច្ចុប្បន្នហ្នឹងគឺកូនខ្មែរហ្នឹងគឺជាអក្សរច្រើនជាង ច្រើនជាងពី92 93មកនោះតែបើនៅក្នុងរង្វង់80 80គឺខ្មែរ80ថយក្រោយហ្នឹងគឺខ្មែរគេអសរច្រើនណាស់ខ្មែរគេអសរច្រើនហើយដល់ចន្លោះពី80មកដល់90ហ្នឹងចាប់ផ្ដើមយើងបាត់ស្លាណាប្រយើងបាត់ស្លាពីឆ្នាំ95អពេលទៅពីឆ្នាំ85បាត់ពី85មកដល់90 90បានយើងមានដង្ហើមការបើកស្លាហើយចូលមកដល់92ចាប់ផ្ដើមបើកជាផ្លូវការ ណាអញ្ចឹងហើយយើងប្រៀបធៀបពី92មកហ្នឹងគឺខ្មែរយើងការជាអសងតិចតួចប៉ុន្តែត្រឹម2000មកនេះគឺកូនខ្មែរចេះច្រើនអាហ្នឹងគឺផ្នែកមួយនៃផ្នែកខាងចេះអសឥឡូវនិយាយចូលមកខាងផ្នែកខាងចេះចេះភាសានិយាយវិញណាចេះភាសានិយាយវិញគឺខ្មែរយើងសពថ្ងៃហ្នឹងតាមខ្ញុំមណាយល់ហើយនឹងជួបបន្តកូនខ្មែរគឺខ្មែរយើងឆ្លាក់ចុះអូឆ្លាក់ចុះភាសានិយាយហេតុម៉េច ហេតុម៉េចបានខ្ញុំមិនណាហ៊ាននិយាយថាខ្មែរយើងគឺធ្លាក់ចុះក្នុងភាសានិយាយមកអំពីបច្ចុប្បន្ននេះយើងប្រៀបពីឆ្នាំ90ជាងហើយមកនេះនេះគឺកូនខ្មែរខាងដើមនឹងគឺគាត់មិនសូវបានរៀនជាភាសាប្រថុងភាសាសកលភាសាវៀតណាមច្រើនទេខ្លះគឺមិនចេះមិនចេះអក្សរតែម្ដងខ្លះមិនបានចូលស្លាតែម្ដងបើអញ្ចឹងហើយគាត់ណូតទៅក្នុងកថាគឺគាត់មិនចេះអក្សរមែនតែគាត់ចេះភាសានិយាយច្បាស់ណាភាសានិយាយច្បាស់ ប៉ុន្តែបច្ចុប្បន្នហ្នឹងគឺសម័យជឿនលឿនហៅថាការសិក្សារៀនសូត្រទាំងខ្មែរទាំងយួនច្រើនចឹងតែកូនខ្មែរយើងត្រូវចូលសាលាយួនពីអាយុ5ឆ្នាំឬក៏4ឆ្នាំចឹងហើយយើងថាឥទ្ធិពលនៃភាសាហ្នឹងគឺគ្រប់ដណ្ដប់នៅលើកូនខ្មែរហ្នឹងគឺទាំងអស់ហើយហើយសម្រាប់កូនខ្មែរយើងចូលវត្តបានតែបានពី2ខែតែ2ខែដល់កូនខ្មែរដែលរៀនផ្នែកខាងពុទ្ធិកាបាន9ខែឬ8ខែតែគាត់ចូលបានប្រហែលអាទិត្យ ហើយយើងធ្វើបន្ថយបើអញ្ចឹងទៅកូនខ្មែរយើងណាក់ណាក៏និយាយខ្មែរទាំងអស់តែបំណងប្រយោគនីមួយនីមួយបើខ្មែរអំពីមកស្ដាប់គឺស្ដាប់អត់បានទេណាខ្មែរឲ្យមកស្ដាប់គឺស្ដាប់អត់បានមកអំពីគាត់និយាយច្រឡំបល់ណាគាត់និយាយច្រឡំបល់ត្រង់ចំណុចនឹងហើយដែលខ្មែរយើងកំពុងតែឆ្លាក់ចុះនៅវាចាស់ឥទ្ធិពលនៃភាសារបស់យួននឹងគឺគ្រប់ដណ្ដប់នៅលើកូនខ្មែរយើងហើយបើកូនខ្មែរណាដែលបានចូលវត្តកូនខ្មែរនឹងដោះខ្លួនបានខ្លះ នៅដោះខ្លួនបានខ្លះកូនខ្មែរណាមិនបានចូលវត្តពេលដែលគិតនិយាយនឹងយើងអ្នករៀនក៏ពិបាកស្ដាប់ទៅគិតដែរដល់នេះចឹងហើយមានតែសង្ឃឹមនៅសម្រាប់ខ្ញុំកណាវិញបាទសង្ឃឹមប្រសង់គ្រប់ព្រះអង្គជាពិសេសគឺប្រសង់ណាក់ដាក់មុខដាក់ការហ្នឹងជាមេវត្តហ្នឹងជួយចលនាគ្រប់វិស័យទាំងអស់ដើម្បីឲ្យកូនខ្មែរហ្នឹងឲ្យមានការភ្ញាក់រលឹកការភ្ញាក់រលឹកក្នុងការនិយាយវាសំខាន់ណាស់ក្នុងការនិយាយ បរាណវាសិទ្ធលោកថាសម្ដីជាឯកលេខជាតួអក្សរជាតេអញ្ចឹងគឺសម្ដីនេះគឺដើមមុនហើយនៅបច្ចុប្បន្នកូនខ្មែរមិនថានៅឯណាតែវាច្រឡំបល់ច្រើនណាហ្នឹងហើយអឺភាសានិយាយតែដល់ភាសាស្ដាប់វិញណាកន្លែងខ្លះដែលយើងនិយាយភាសាទៅតាមផ្លូវការក៏ស្ដាប់អត់បានចឹងទៅយើងនិយាយពេលខ្លះត្រូវសម្រួលឧទាហរណ៍ដូចជាបង្រៀនកណាចូលបង្រៀនកណាត្រូវប្រើ3ភាសាអ យើងរៀនក្មេងគឺត្រូវប្រើ3ភាសាបានក្មេងស្ដាប់បានបើរៀនតែ2ភាសាបាន3ភាសាភាសាឯខ្លះទី1យើងរៀនភាសាបាលីទី2យើងរៀនភាសាខ្មែរទី3គឺភាសាវៀតណាមយើងបញ្ញលបាលីពាក្យបាលីបញ្ញលបាលីចូលខ្មែរបញ្ញលខ្មែរសួរកូនកូនដឹងអត់អត់ចាប់ផ្ដើមយើងនិយាយយួនមកវិញក្រោយនេះនិយាយយួនមកលើគាត់ថាអូជាងសោះនេះត្រង់នេះនេះវាគ្រប់ភាសា កណាកណាសូមចូលរួមអរអរគុណអរគុណចាស់អរគុណអរគុណចាស់តារាតាណាអីចាអូខេអឺណាកណាសួរគុណចាស់អូត្រាវដូចចង់ច្រើនបន្តិចដោយសារតែគុណចាស់មានការមានទូនាទីច្រើនឥឡូវបែរមកគុណចាស់តារានៅខាងខាងខេតអូខេតឡុងហោយើងវិញម្ដងគុណចាស់លើសូអាកាសគ្រប់អាកាសនោះវាកុំអោយរើទៀត ដូច្នេះកណាចង់ឲ្យកូនចាស់ជួយបង្ហាញអំពីលទ្ធផលឬក៏ទស្សនវិជ្ជាទូទៅក្នុងក្នុងសាលារបស់វត្តកូនចាស់តើឆ្នាំនឹងឬក៏ឆ្នាំហើយនឹងមានការកើនឡើងដែរទេទៀតឬក៏ធ្លាក់ចុះយ៉ាងម៉េចសូមសូមនិមន្តមេត្តាបង្ហាញទៅទៀតកណាថ្វាយបង្គំប្រគូទាំងពីរអង្គសកម្មភាពនាវត្តមង្គលបុរីធនុំសេក បើសិនបើនិយាយអំពីការសិក្សារៀនសូត្រគឺវត្តមង្គលបរិយទ្រុំស្រេកឆ្លាក់ចោះជាជាយូរលងណាស់មកហើយទើបតែយងឡើងឆ្នាំ2022ហ្នឹងទេគ្រូចំនួនដែលមកគ្រប់គ្រងមួយសន្ទុះហ្នឹងដែលប្រកាសណាគ្រប់អង្គក៏ដូចជាពុទ្ធបរិស័ទបានជ្រាបចាស់ស្ដែង អំពីសកម្មភាពរបស់វត្តមង្គលបរិយទ្រុំសេកវិស័យសិក្សារៀនសូត្រទើបតែលូតលាស់ ឡើងជាថ្មីថ្មីដោះឬក៏ថ្មីថ្មីដែរដូច្នេះហើយបើនិយាយលក្ខណៈប្រៀបធៀបគឺឆ្នាំនេះវត្តមង្គលបុរីទនំសេកមានសមណសិស្សសិក្សារៀនសូត្របានរៀនសូត្រគឺជាកាលល្អឯគ្រូណា បានបើកសាលាសិក្សារៀនសូត្រហើយជាពិសេសគឺសមណសិស្សគ្រប់ប្រអង្គឆ្នាំ2022កន្លងនេះគឺប្រឡងជាប់100% ជាពិសេសគឺបានជោគជ័យជាលទ្ធផលល្អបានលេខក្រហមសម្រាប់តំណាងឲ្យ ដល់សមណសិស្សនាវត្តមង្គលបុរីត្រនឹមសេកណានឹងគឺការងារសិក្សារៀនសូត្រកន្លងហើយហើយចំណែកបច្ចុប្បន្ននេះ គឺសមណសិស្សរបស់វត្តមង្គលបុរីត្រនឹមសេកក៏កំពុងសិក្សាបន្ថែមមិនមិនឈប់ទេគ្រូហៅថាមិនមិនវាកងទេណាមិនឈប់មិនសម្រាលគឺសមណសិស្សសិក្សាជាប្រកដី លក្ខណៈសិក្សាបន្ថែម ក្នុងនោះមានថ្នាក់អប់រំនិងថ្នាក់ពតិកៈហើយអប់រំនោះគឺញាសាដើម្បីមកបង្ហាត់បង្រៀនដល់កូនសិស្សរបស់យើងដែលបោះថ្មីថ្មីនោះគឺរួមមានសរសេរតាមអានពិធីប្រវត្តិប្រវេណីនិងថតសូត្រជាដើមដើម្បីហាត់ពត់អក្សរដល់ប្រគិនម្ចាស់ទួយទួយឲ្យសរសេរបានល្អឲ្យអានបានល្អហើយនឹងចេះដឹងអំពីក្នុងប្រវេណីព្រមទាំងថតសូត្រដើម្បី ដែលជូនជាធម្មទានដល់ពុទ្ធបរិស័ទរបស់យើងឯចំណែកថ្នាក់ធំបន្តិចហៅថាថ្នាក់បតិកាណាបណ្ឌិតពេរិយតីវិញបងបណ្ឌិតពេរិយតីក្នុងនោះមាន ការបំរឹងអំពីវេយ្យាករណ៍និងការបំរឹងអំពីប្រកាសថាដែលខ្ញុំប្រកាន់ណាជាមួយនឹងប្រាជ្ញាទាំងឡាយបង្ហាត់បង្រៀនហើយក្រៅពីនេះក៏មាន ម៉ោង9រាត្រីយប់ហ្នឹងគឺប្រសង់សាលពេលប្រសង់ក៏រៀនសូត្រអំពីកុំព្យូទ័រដែរគ្រូម៉ោង9ដល់ម៉ោង10ណាបង្កាត់បង្រៀនដល់ប្រពន្ធសិស្សដែលលោកស្ម័គ្រចិត្តពេញចិត្តក្នុងវិស័យសិក្សារៀនសូត្រនេះដូច្នេះនៅការងាររៀនសូត្ររបស់ព្រះសង្ឃបើអ្វីតម្លៃអំពីព្រះសង្ឃវត្តមង្គលបរិយត្រឹមសេក៏ដូចជាពុទ្ធបរិស័ទនៅក្នុងភូមិមានយុវជនកុមារាកុមារីជាដើម ហើយជាពិសេសឆ្នាំ2022នេះបើយើងនិយាយដល់ឡាយគឺមិននឹងជ្រាបអំពីវត្តមង្គលបរិយត្រឹមសីដំបូងយើងត្រូវដឹងពីភូមិសាស្ត្រណាភូមិសាស្ត្ររបស់វត្តមង្គលបរិយត្រឹមសីគឺជាវត្តមួយដែលនៅឆ្ងាយអំពីពុទ្ធបរិស័ទមិនមែននៅជិតជិតដូចគ្រូម៉ាន់ណាវត្តគ្រូម៉ាន់បាត់សត្វនៅក្បែរចិញ្ចាំងវត្តទេ បើថាវត្តត្រឹមសេកនៅក្បែរចិញ្ចាំងវត្តមែនតែ5គ្រួសារទេមិនមែនច្រើនទេបើចំណែក អំពីពុទ្ធបរិស័ទនៅឆ្ងាយអំពី4គីឡូម៉ែត្រដល់12គីឡូម៉ែត្រហើយបើនិយាយអំពីសេចក្តីចែកចំណេះដឹងគឺឆ្នាំនេះគឺពុទ្ធបរិស័ទនៅភូមិកំរែងកូនចៅគាត់បានចំណេះដឹងបានច្រើនឆ្នាំ2020 22នេះណាពីព្រោះថានៅឆ្ងាយអត់បានសិក្សារៀនសូត្រអក្សរសាស្ត្រជាតិខ្មែរទេឬក៏ប្រវេណីរបៀបសិលធម៌ទេណាហើយបើយើងក៏លេខមើលទៅគឺមួយឆ្នាំកន្លងហើយនេះរដូវវ៉ាកងសម្រាប់ព្រាននេះ បងប្អូនបានជ្រាបចេះដឹងអក្សរសាស្ត្រខ្មែរបានច្រើនហើយនឹងមានការដឹងនៅសិលធម៌ពុទ្ធធម៌ដូចជារបៀបកិរិយានៃការសម្ប៉ះប្រសង់ជាដើមនេះគឺជាគុណតម្លៃឆ្នាំកន្លងហើយ ដែល ប្រសង់វត្តមង្គលបុរីទ្រឹមសេកបានបង្ហាត់បង្រៀនដល់កុមារាកុមារី នៅពួងកំរែងឲ្យចេះដឹងនៅអក្សរសាស្ត្ររបស់ខ្លួនពីព្រោះថាបងប្អូននៅទីនោះគឺ ហៅថាដូចជានៅក្នុងបតីគ្រោះនៅក្នុងបតីពោះមិនមានគេបន្លឺប្រតិទទេមិនតាន់ឃើញទេដូច្នេះឆ្នាំ2022នេះប្រសង់ក៏បានតោប្រសូតបងប្អូនចេញមកឲ្យគេបន្លឺប្រតិទគឺការឃើញនៅអសរកខគួរពងោមានស្រះនិស័យប្រកបជាដើមបានឲ្យបងប្អូនគឺយល់ដឹងអំពីអសរសាស្ត្រចេះរាប់ចេះអានជាដើមហើយឆ្នាំដល់ហ្នឹងក៏មានគុណសាយើងនៅគុំកំរែងនេះចុះឈ្មោះរៀនថ្នាក់ពតិកៈ បាទបាលីទី1ដែរបើនិយាយអំពីធនធានប្រសងវិញគឺសម័យបច្ចុប្បន្ននេះវត្តមង្កលបរិយទិមសេកនេះគឺសមណាសានៅភូមិកំរែងបោះបានច្រើនឈរលេខ1នៅក្នុងលំដាប់ចំណោះតាំង9ភូមិបើនិយាយភូមិគឺមានច្រើនភូមិណានៅក្នុងចំណោះវត្តមង្កលបរិយទិមសេកនេះមានភូមិភ្នោភូមិព្រឹកលលួសភូមិព្រះអន្សងភូមិព្រៃឈូកភូមិបល័យ ភូមិកណ្ដាលភូមិទាំងហឹងភូមិកំរែងតែក្នុងចំណោមនៃភូមិទាំងឡាយគឺភូមិកណ្ដែងគឺជាភូមិដែលមាននិស័យច្រើនបំផិតនៅក្នុងវត្តមង្កលបរិទ្រឹមសេកលបិតរបស់ក្នុងបច្ចុប្បន្ននេះគឺចំនួន8ព្រះអង្គហើយនៅ ក្នុងភូមិកំរែងបើសរុបប្រាសាទទាំងអស់ក្នុងវត្តមង្កលបរិទ្រឹមសេកគឺមាន22ព្រះអង្គទាំងគ្រូទាំងសាសនៃគ្រូអាចារ្យបាន5ព្រះអង្គនៅសល់ប្រមាណគឺសាមណាសាសរបស់យើង ហើយជាវិស័យគឺ គុណសានៅភូមិកំរែងយើងគឺមកជប់បើគឺពាក្យច្រើន គឺគ្រួសារទីតលណាដូច្នេះត្រូវការសន្តោសអំពីលោកគ្រូអាចារ្យនៅក្នុងវត្តច្រើនហើយការបួសម្ដងម្ដងយើងត្រូវមានការពិភាក្សាជាមួយញោមប្រុសញោមស្រីដើម្បីជួយសង្គ្រោះរួមក្នុងកិច្ចការងារបំពោះជាដើមមានការចូលរួមបច្ច័យដល់សង្គមគ្រួសារដើម្បីឲ្យគ្រួសារធូរសប្បាយកុំឲ្យធ្ងន់អំពីភារៈនៃនៃការ បងលួយ បងសួយច្រើនជាងហើយកាលណាបើកិលបិទបានពោះហើយទូនាទីខ្ញុំបករណាគឺត្រូវប្រគេននៅតៃជីវរដល់កូនសាសដើម្បីបានចូលពោះជាកិលជួបពោះនៅក្នុងវត្តនេះឯងហើយដូច្នេះហើយកូនសាសរបស់យើងក៏បានសិក្សារៀនសូត្រចេះអក្សរចេះអានចេះថគឺជាមានចាក់អក្សរគ្រូបង្រៀនរួមទៅប្រសើរជាប្រហែលឆ្នាំមុនណា ប្រហែលឆ្នាំមុនគឺនិយាយរួមទៅលក្ខណៈវាចប់ដល់លេខជិតដល់លេខ0ហើយវាទើបតែងើបឡើងថ្មីថ្មីទេដូច្នេះហើយខ្ញុំកណ្ណាចូលរួមតែប៉ុណ្ណេះមានកិច្ចការងារបន្តទៅនឹងចូលរួមបន្ថែមដែរកណ្ណាព្រោះកណាអរគុណណាកណាសុំសួរបន្ថែមដូចគុណចាស់កណាសួរទៅលើគុណចាស់អឺលឹមស៊ីអញ្ចឹងថាយុវសាស្ត្ររបស់យើង ដូចជាយុវសាស្ត្រយុវនារី កុមារាកុមារីនឹងមានការកើនឡើងជាងមុនឬក៏ទៅប្រគុណចាស់បានឡើងថាទៅតែប្រសូតបានថ្មីថ្មីហ្នឹងទៅតែរីករីកចម្រើនថ្មីថ្មីតើប្រគុណចាស់មើលឃើញថាសន្ទុះហ្នឹងវាអាចរីកចម្រើនតទៅមុខទៀតឬក៏ធ្លាក់ចុះទៀតណាសូមនិមន្តគុណចាស់គុណចាស់គុណចាស់លេងតារាទៀតណាពេញครับ ក្រាថ្វាយបង្គំគ្រូអឺសមណសាស្ត្ររបស់យើង ឆ្នាំ2022នេះគឺបានសរសើររសពបានល្អហើយខ្ញុំបកករណានឹងខិតខំបង្ខិតខិតខំបន្ថែមទៀតដើម្បីឲ្យអឺកលបុតកុមារាកុមារីយើងដើម្បីជ្រោមជ្រែងក្នុងកិច្ចការងារសិក្សារៀនសូត្រអក្សរសាស្ត្រខ្មែរយើងយើងនិយាយដល់ឡាយគឺវត្តមង្គលបរិយទិមសេកអាស្រ័យទៅបង្រៀនដល់ពូកំរែងគឺពូកំរែងពូមួយឆ្ងាយដូច្នេះហើយ ទុនទីប្រសង់វត្តមង្គលបុរីជំនុំសេកតទៅបង្ហាត់បង្រៀនឯចំណាយការភូមិអ្នកនៅក្បែរព្រៃឈូកគឺកុមារាកុមារីមួយរៀងព្រៃឈូកច្រើន គ្រូបើយើងព្រៃឈូកគឺចូលដល់100ឬក៏150ណាដល់កម្រិតកម្ពុជាណាដូច្នេះហើយអាស្រ័យវត្តព្រៃឈូកគឺជាវត្តមួយដែលនៅក្បែរអំពីពុទ្ធបរិស័ទដូច្នេះចំណោភូមិអ្នកអ្នកកុមារាកុមារីគឺកាត់មកមករៀនមានការកើនឡើងមួយឆ្នាំមួយឆ្នាំកើនឡើង ហើយព្រមទាំងមានការយកចិត្តទុកដាក់របស់គ្រូអាចារ្យបង្រៀនប្រជាវតិកាជាដើមលើកស្ទួយដូច្នេះហើយវត្តព្រះជោគគឺទទួលបន្ទុកធ្ងន់អំពីការបង្រៀនដល់កុមារាកុមារីកណាបាទអង្គមគ្រូអឺគុណចាស់តារាកណាសួរបន្ថែមត្រង់ចំណុចដែលគុណចាស់អូត្រាវលោកបាន លើកឡើង អំពីការផលវិបាកដំបូងដែលធ្វើឲ្យមានការលំបាកហ្នឹងគឺក្មេងចូលមកដល់គឺពិបាកអត់ចេះហ្មងអត់ចេះភាសាខ្មែរ តើវិធីសាស្ត្រណាដែលគុណចាស់ធ្វើឲ្យគាត់នឹងបានរៀនសូត្រភាសាខ្មែរទៀតកណាមិនដំបងគឺធ្វើឲ្យក្មេងៗសកលយើងជំនឿផងមានការសំណេះសំណាលគឺមានការជូនរង្វាន់ជាដើមសកលក្របអីជាដើមដើម្បីលើកទឹកចិត្តមិនដំបងនេះដើម្បីមានការសំណេះសំណាលជាមួយគ្នាឲ្យដឹងគ្រូនិងសិស្សកាលណាក្មេងៗពេញចិត្តស្រឡាញ់ចំពោះយើងហើយអឺឃើញលោកគ្រូមកគឺរត់មកមកតាមព្រីព្រីណាគ្រូ មិនទាន់រៀនវត្តមកចូលសាលាមិនហើយអាស្រ័យមនោសញ្ចេតនារវាងគ្រូនិងសិស្សពេលកាលណាបើគ្រូទៅអត់ថាគ្រូអញមកហើយគ្រូអញមកអញ្ចឹងណាគឺជាទឹកចិត្តមួយរបស់វាចង់ឃើញក្មេងរបស់យើងចង់សិក្សារៀនសូត្រហើយការងារសិក្សារៀនសូត្រនេះគឺដោយគ្រូវត្តអូត្រាវបានមានសង្ឃរិកាថាគឺមានភាពលំបាកណាពុកបងប្អូនដូចជាតំប៉ាំងថ្មីឡោះឡើងហើយសាខ្លះក៏ក៏ពូកែសាខ្លះក៏ល្មមសាខ្លះក៏កណ្ដាល ហើយការសិក្សារៀនសូត្រក៏យើងបង្ហាត់បង្រៀនទៅតាមមើលតាមលក្ខណៈឧទាហរណ៍យើងបរៀនសំសំគ្រូមួយថ្ងៃក៏ខោកកងរយប៉ុណ្្នឹងបានដែរក៏ខោកកងរយចាទៅតោរហូតចាមួយថ្ងៃ5អក្សរសំសំសំដល់30អស់ប្រយ៉ាងចំណាដល់ស្រះហើយកាលណាបើសិក្សាចាប់មើលវាងជើងហើយយើងមើលសារណាល្អយើងគៀកចេញគ្រូគៀកគៀកចេញគៀកចេញដើម្បី ចម្រាញ់សារឯកសោយឲ្យគ្រូអាចារ្យផ្សេងបង្ហាត់បង្រៀនបន្តទៀតពីព្រោះសារឯកសោយមិនអាចដើរតនដល់សារពូកែបានទេ ដូច្នេះយើងបែងចេញឲ្យសិស្សបកាយនឹងឲ្យគ្រូអាចារ្យបង្រៀនមួយវគ្គទៅហើយសិស្សកសោយឲ្យអាចារ្យបង្រៀនមួយវគ្គទៀតដើម្បីសម្រួលនៅការសិក្សារៀនសូត្ររបស់បងប្អូនដូច្នេះហើយដំណើរសិក្សារបស់យើងក៏មានលបឿនតទៅមុខសន្សំសន្សំគ្រូណាអរអរគុណណាស់ទៀតដែលបានរៀបរាប់ក្បោះក្បាយមែនទែនខ្ញុំកណាមានក្តី រំភើបមែនទែនដល់គុណចាស់ចេះតែព្យាយាមបង្ហាត់បង្រៀនឲ្យយុវសាស្ត្ររបស់យើង បានចេះភាសាខ្មែរនិយាយភាសាខ្មែរហ្នឹងបានល្អ ឥឡូវណាបែរមកជួបគុណចាស់រខិតមនោម្ដងទៀតថាអឺចំពោះវិញ្ញាសាដែលគុណចាស់បានលើកឡើងហ្នឹងគឺគុណចាស់តារាបានលើកឡើងហើយតែគុណចាស់ខាងអូត្រាវដែលមិនទាន់ឃើញលើកឡើងអំពីវិញ្ញាសាតើវិញ្ញាសាហ្នឹងមានចំនួនច្រើនដែរទេហើយមានការលំបាកដែរទេទាំងចំពោះមុខវិជ្ជាទាំងអស់ដែលគុណចាស់នឹងនឹងលើកឡើងយកបង្រៀនគុណសាស្ត្រទាំងសាធុ សង្ឃាមុខវិជ្ជាដែលលើកឡើងយកមកដាក់នៅក្នុងសាលាពុទ្ធិកៈចាគឺយើងបែងចេញជាពីរនៅរៀននៅក្នុងវត្តហ្នឹងគឺពជាសិក្សាហើយនិងពុទ្ធិកៈខាងពជាសិក្សាហ្នឹងគឺតាមកម្មវិធីវត្តដែលតម្រូវអញ្ចឹងកម្មវិធីសិក្សាខាងពជាសិក្សាហ្នឹងរៀនអត់ត្រូវគ្នាទេអូយើងទទួលទស្សនវិជ្ជាពិតប្រកបតម្រូវការសិក្សារៀនសូត្រហ្នឹងគឺពេលខ្លះតម្រូវតាមក្មេង ចឹងយើងដាក់ជំនាញតាមហ្នឹងឲ្យទៅទៅតាមរូបភាពនោះអានឹងគឺខាងចិត្តវិសារៀនអត់ត្រូវគ្នាតែដល់ថ្នាក់ពុទ្ធិកៈខាងពីបាលីទី1ឡើងទៅរហូតដល់ថ្នាក់ទី3គឺសមាគមស្រុកជាអ្នកកំណត់ជាអ្នករៀបចំគ្រប់គ្រងហើយដល់ថ្នាក់ទីបាលីរងដល់ដល់ទុតិយភូមិទី3គឺជាវិញ្ញាសារបស់ថ្នាក់ខេតជាអ្នកតម្រូវអញ្ចឹងហើយបើយើងគិតមកថាការលំបាក ដូចជាខ្ញុំណាបានលើកឡើងមកថាកូនខ្មែរយើងចូលវត្តមានភាពលំបាកពេលហ្នឹងគឺលំបាកពិតប្រាកដមែនដែលយើងមើលឃើញព្រោះអែបីអែមថាលំបាកមកពីយើងចូលវត្តបានត្រឹមតែ2ខែយើងឈប់ប្រហែលឈប់10ខែយើងទៅក្មេងខ្លះចាប់អារម្មណ៍គឺរៀនពូកែក្មេងខ្លះគាត់អត់ចាប់អារម្មណ៍ជួនកាលគាត់ផ្លិចទាំងស្រុងមកវិញវាផលផលវិបាកអូដឹកណូតង់លេងនេះបាទនឹងគឺចំណុចទី1 ដល់ចំណុចទី2ដែលត្រង់ថាសាសនាដែលរៀនពីវិទ្យាសិក្សាឡើងមកដល់ឥឡូវបានសាសនឹងយើងដឹងថាសាសនឹងគឺសិស្សបានហើយណាអាចទទួលយកបានបានឈានចូលទៅដល់ឥឡូវហើយបើគាត់ទទួលយកមិនបានពីខាងដើមមកហ្នឹងគឺគាត់ត្រូវចាប់ទំនឹងហើយអត់បានចូលទៅឥឡូវហើយហ្នឹងគឺយើងត្រូវរែងត្រូវរែងទៅតម្រូវទៅតាមអឺសាសយើងអាចយកមកដាក់នៅក្នុងថ្នាក់ណាថ្នាក់ណាបានឥឡូវចូលមកដល់ថ្នាក់បាលី ទី1ទី2ទី3វិញ្ញាសាទាំង3ថ្នាក់ហ្នឹងมันខុសគ្នាទេគ្រាន់តែថាកម្រិតវាឡើងដែលដូចជាវិយកបបាលីគឺនៅវិយកបបាលីដដែលហើយនៅប្រៅវិន័យក៏នៅប្រៅវិន័យដដែលប៉ុន្តែគ្រាន់តែថាពីវិន័យសាមណេរឡើងទៅជាវិន័យកាន់វា33កាន់ហ្នឹងណាយើងរៀនចប់ខាងប្រៅវិន័យអឺត្រឹម3ឆ្នាំណែណាណា3ឆ្នាំ4ឆ្នាំ បាទអញ្ចឹងតាមចំណុចដែលយើងរៀនហ្នឹងយើងមានផលវិបាកត្រឹមបល័យទី1បល័យទី1ដូចជាសាលាខ្លះគឺយើងរៀនកតេសាសនាកតេសាសនាដាក់នៅបល័យទី1កណាធលំបាកមែនមិនមែនលំបាកត្រឹមទេសាសទេលំបាកផលវិបាកគឺត្រឹមពីគ្រូឡើងតោរងវិធីសាស្ត្របញ្យល់អត់ឃើញហេតុម៉េចរងវិធីសាស្ត្របញ្យល់អត់ឃើញប្រកតេសាសនាគឺសិតតែជាអឺ ហៅថាប្រថដែលយើងត្រូវនិយាយទៅតាមប្រថហើយដល់យើងនិយាយប្រថយកឲ្យក្មេងស្ដាប់បាលីទី1គឺស្ដាប់អត់ចោះអឺចឹងយើងត្រូវបង្វែរប្រថទៅជាភាសាណាវិញយើងអាចគុណចាស់កណ្ដាលសំខាន់តិចប្រងចំណុចហ្នឹងតើយើងយើងអាចមានវិធីណាដូចកែតម្រូវកុំឲ្យយកវិញ្ញាសាដែលមានភាពតឹងតែងមានកិច្ចការដូចជាលោកវិសាលំបាកអញ្ចឹងតើគុណចាស់មានកិច្ចការអីចង់ប្រជុំគ្នាដើម្បីដូរវិធីហ្នឹងទេ កណាដល់ឥឡូវនេះញាសាមួយនឹងមានតែកណាទេតែកណាដែលលើកឡើងយកមកនិយាយក្នុងអង្គប្រជុំនេះអញ្ចឹងនៅក្នុងខេត្តកណាក៏បានស្នើជាមួយនឹងប្រធានតាប្រធានសង្ឃដែរជិត10ឆ្នាំមកហើយតែលោកអត់ព្រមកែតែដល់ឡែកនៅក្នុងស្រុកកញ្ចងគឺបែកជាកែបាន2ឆ្នាំគឺ10ពញាសានឹងចេញនេះម្ដងយើងថាដាក់ដាក់អង្រែកប្រមើស្មារ ណាប្រទេសសាសនាហ្នឹងវាលំបាកណាថតថតជ្រោជ្រោណាថតជ្រោបើយើងនិយាយទៅតាមថតជ្រោហើយបើយើងនិយាយទៅតាមដំណើររឿងតាមពាក្យមួយម៉ាត់មួយម៉ាត់គឺក្មេងអត់យល់ហ្មងរឿងប្រសងដែលបួសថ្មីហ្នឹងក៏អត់យល់ដូចគ្នាហេតុម៉េចបានកណានិយាយយ៉ាងនេះប្រុសកណាជាគ្រូបង្រៀនវិញ្ញាសាប្រទេសសាសនាណាកណាបង្រៀនប្រទេសសាសនា បណ្ណានិយាយគឺមិនវេមិនមែនវេតម្លាយទេដូចជាគ្រូបង្រៀននៅខ្មែរក្រមយើងហ្នឹងគាត់រៀនបានតែ7ឆ្នាំចំណុចទី1ចំណុចទី2គាត់ខ្វះក្បួនស្រាវជ្រាវខ្វះក្បួនអានក្រានតែសួរថាពុទ្ធសាសនាចូលប្រទេសខ្មែរយើងតើសាសនាអីចូលមុនហើយនៅឆ្នាំណាយើងសួរតែប៉ុណ្្នឹងគេតល់ផាកណ្ដាលហើយបាទតល់បាត់ផាកណ្ដាលហើយ មកពីយើងខ្វះក្បួនអានយើងមិនអាចបន្តគ្រូបានទេមកពីយើងខ្វះក្បួនហើយបើយើងសម្បូរក្បួនទៅលោកគ្រូអាចដោះស្រាយបានមានទៅពិបាកអីដល់បន្តតង់ចំណិចហ្នឹងដែលយើងហៅថាហើយក្នុងកតេសាសនាគឺដំណើរនៃសាសនាគឺចូលមកនេះឯងចូលមកហើយនឹងទទួលបានបាទពាក្យថាសាសនាមួយម៉ាត់ហ្នឹងមិនទៅស្រួលទេតែបើយើងយកថយយកទៅអប់រំបរិស័ទតាមកម្មវិធីទេសនាអានឹងគឺយើងអាច ព្រញយល់គាត់ជាសាមញ្ញសាមញ្ញជាសាមញ្ញបានហើយមិនមែនតែកទេសសាសនាមួយទេហើយនឹងវិញ្ញាសាដតីដតីដែលវាជួបផលវិបាកនោះគឺត្រឹមតែបល័យទី1នោះឯងណាកណ្ដាលទី1នោះគឺមានជួបផលវិបាកច្រើនដូចជាភាសាខ្មែរដែលយើងអានភាសាខ្មែរដែលជាសិស្សហ្នឹងក៏ទទួលយកដោយលំបាកដែរឥឡូវយើងហេតុម៉េចគេថាទទួលយកដោយលំបាកមកពីបាត់ប្រធានរបស់យើងអត់មាន ភាសាខ្មែរទី1ទី2ទី3យើងរៀនបានត្រឹមតែ2ខែសុទ្ធតែយើងរៀនបានបានតំបន់ហើយតាមដើមយើងឡើងឡើងទី6គឺយើងចាប់យកទី6គឺយើងរៀនទៅវាខ្វះបាត់ប្រធានទៅខាងក្រមក៏នៅតែលំលំបាកដូចជាកណាលើកឡើងមកមិញហ្នឹងថាខាងដើមហ្នឹងថាទី1ភាសាគឺបែងចែកជាពីរភាសាមួយនិយាយភាសាមួយស្ដាប់យើងបើនិយាយទៅតាមមេរៀនគឺភាសាហ្នឹងគាត់ស្ដាប់ទទួលយកអត់បានយើងត្រូវនិយាយ3ភាសាបានគាត់និយាយ អញ្ចឹងបើគ្រូណាគិតមិនជំនាញខាងខាងភាសាខាងភាសាយួនអានឹងចាប់រឿងចាប់រឿងក្មេងនឹងចាប់រឿងគ្រូទៅចាប់រឿងក្មេងបាទអញ្ចឹងទេគ្រាន់ថាឥឡូវលំបាកគឺលំបាកហើយយើងទទួលយកក្នុងការពិតយើងត្រូវតស៊ូទាំងអស់គ្នាធ្វើយ៉ាងណាដើម្បីឲ្យសិស្សនឹងបានងាយវិញក្រៅសិស្សបានងាយគ្រូនឹងគឺត្រូវប្រើ3ភាសានេះឯងកាលណាបើប្រើ3ភាសាគឺ ប្រសង់ហើយនឹងក្មេងៗគាត់ចូលរៀនទទួលយកភាសាខ្មែរគឺបានរលូនល្អវិញណាកណ្ដាលចង់អឺលើកឡើងកន្លែងពិបាកខ្លះកន្លែងវាស្រួលខ្លះដើម្បីឲ្យមើលឃើញមើលឃើញអាភាពលំបាកភាពតស៊ូរបស់គ្រូគ្រូនៅខ្មែរក្រមយើងនឹងគឺគាត់មានសកម្មភាពយ៉ាងណាដើម្បីចែកចម្លែកដល់បងប្អូនខ្មែរយើងពីនាយនៅស្រុកនាយនឹងគឺគាត់បានយល់អំពីភាពតស៊ូនិងការលំបាករបស់ របស់គ្រូបង្រៀនខ្មែរក្រមនេះនោះត្រង់ត្រង់នេះគឺកណាសុំប្រគិមប៉ុណ្ណេះអើគុណចាស់កណាសុំសួរបន្ថែមអឺកណាមើលឃើញទស្សនវិជ្ជាគុលគុណចាស់បានលើកឡើងបញ្យលប្រាប់ក្នុងទីនេះឥឡូវនេះគឺថាកណាឃើញថាវិញ្ញាសាទាំងអស់ស្ថិតតតទៅក្នុង សាសនានិងពធតើគុណចាស់មានបានមានមានគិតគូរអំពីវិញ្ញាសាផ្នែកខាងផ្លូវលោកដូចជាគណិតវិទ្យារូបវិទ្យាគីមីវិទ្យាសាស្ត្រ គីមីអីចឹងតើគុណចាស់មានមានមានមុខវិញ្ញាសាអីទេណាទៀតបណ្ណាវិញ្ញាសានឹងអត់មានទេយើងបានតែគណិតមួយភាសាខ្មែរហើយនឹងគណិតយើងបានពីភាសានឹងដែលយើងតម្រូវទៅតាមវាស្មើជាមួយនឹងសាលាសកលគេខាងក្រៅនេះកណាប្រហែលដូចជាតែងសេចក្តីតែងសេចក្តីក៏ដឹកនៅក្នុងភាសាខ្មែរហើយប្រហែលនឹងជាលោកធរ យើងខ្លះទៅភាសាអង់គ្លេសយើងបានអង់គ្លេសមួយចាប់ពីបាលីទី1ឡើងទៅទីមានភាសាអង់គ្លេសណាអញ្ចឹងថ្នាក់ដឹកនាំនៃសាលាទូទៅហ្នឹងតើយើងមានកំណត់ថានឹងមានមានការកែប្រែមុខវិជ្ជាដែរទេទានឧទាហរណ៍ថាយើងគួរតែមានមុខវិជ្ជាគីមីសាស្ត្រឬក៏រូបវិជ្ជាអីជាដើមហ្នឹងតើមានគ្រូដែលអាចបង្រៀនបានទេទានគណៈវិញ្ញាសាស្ត្រអត់ទៅនឹង យើងអាចបង្រៀនបានមកពីគ្រូខ្លះគាត់រៀនខាងសាលាសកលហ្នឹងច្រើនហើយដល់សាលាសកលហ្នឹងហើយយើងយកអ្វីដែលខ្មែររៀនទាំងអស់ហ្នឹងគឺយើងយកមុខវិជ្ជានៅខ្មែរកណ្ដាលយកមករៀនបើយើងទៅសម្បាបណ្ដាលនៃមេរៀនហ្នឹងគឺប៉ះប៉ះហើយគ្នាគ្រាន់តែថាយើងប្រែយើងប្រែភាសាយើងយកមកនិយាយយើងអាចបង្រៀនបានដូចជាអឺដូចជាស្អីសង្គមសាស្ត្របាទរូប ជារូបវិទ្យាគាត់អាចនឹងរៀនបានគ្រូខ្មែរបាទហើយមួយទៀតកណាគាត់ចាស់សម័យឥឡូវគឺសម័យទំនើបទំនើបកម្មមែនទែនធ្វើអ្វីកិច្ចការងារអ្វីក៏ដោយក៏ត្រូវការកុំព្យូទ័រដែរមុខវិជ្ជាកុំព្យូទ័រហ្នឹងគឺជាមុខវិជ្ជាសំខាន់មែនទែនកណាមើលឃើញថាថ្ងៃមួយកណាជួបគុណចាស់អា ព្រះអង្គថេដែរលោកបានចូលរួមក្នុងគវេទិការបស់ខ្ញុំកណ្ដាលហ្នឹងក៏បានជជែករឿងហ្នឹងថាគួរតែមាន មុខវិជ្ជាញាសាកណិតបង្រៀននៅភាសា អង់គ្លេសផងហើយនឹងផ្នែកខាងកុំព្យូទ័រដូចគាត់ចាស់តារានេះមាននិយាយរឿងកុំព្យូទ័រវិញដែរតើមាននៅខាងគាត់ចាស់មានកម្រងការនៅមកកើតកម្មវិធីដែរទេទៀតគាត់ចាស់អូត្រាវណាមិននិយាយពីកុំព្យូទ័រ កណាមិនបានបង្កើតនៅកម្មូទ័រប៉ុន្តែมันបានចូលនៅក្នុងក្របខ័ណ្ឌសាលារៀនណាជាលក្ខណៈវត្តកណាបានបង្កើតការរៀនកុំព្យូទ័រពីឆ្នាំ2010មកកណា2010គាត់កណាគឺមានកុំព្យូទ័រមាន6គ្រឿងកណាបង្រៀនសិស្សណាឲ្យលោករៀនកុំព្យូទ័រពីឆ្នាំ2010មកដល់2010ហ្នឹងគេទៅរៀនរៀនដល់កុំព្យូទ័រវាវាខូចទៅវាចាប់ចំណឹងយើងអត់មានថាវិការ អត់តែវិការសម្រាប់ជួយជួយសម្រាប់បន្ថែមអញ្ចឹងណាណាចាប់ទៅនឹងដល់ក្រោយនោះមកកណាមានត្រឹមតែ2គ្រឿង3គ្រឿងដាក់នៅក្នុងបន្ទប់ហើយសម្រាប់សិស្សស្ម័គ្រចិត្តចូលរៀនកណាចេះទៅមានរាល់ឆ្នាំតែសម្រាប់កណាវិញកណាថាបើសិនបើនៅក្នុងវត្តមានត្រឹមតែ5គ្រឿងបានហើយកុំឲ្យច្រើនពេកប្រចរើនពេកកុំព្យូទ័រយើងពិបាកគ្រប់គ្រងកណាតាមចំណុចនៃពិបាកគ្រប់គ្រងហ្នឹងគឺយើងខ្វះថវិកាសម្រាប់ជួសជុលហ្នឹង ធម្មតាគ្រឿងនេះយើងទៅខូចហើយសម្រាប់ខ្មែរក្រមមិនសម្បូរទេគ្រឿងថាវិការនេះមិនសម្បូរអាហ្នឹងក្រៅថាបច្ច័យ4គឺមិនខ្វះប៉ុន្តែសម្រាប់លុយវិញក៏មិនក្រាន់ដែរណាវាមិនវាគ្រប់គ្រាន់ដែរអញ្ចឹងបើយើងច្រើនពេកមិនមិនងាយជួសជុលទេដូចជាវត្តគ្រូតារាវិញមានប្រហែលប្រហែល8 10 20 ណាមិនឮសំឡេងបាត់សំឡេងបាត់សំឡេងហ្នឹងមានអាម៉ៃក្រូហ្វូនណាលើទៀតអញ្ចឹងចំណុចយើងប្រសិនបើវាធាលុយយើងលំបាកអឺអឺគឺខាងតារាគាត់ចាត់តារានេះមានកុំព្យូទ័រហ្មងគ្រឿងទេកណាប់ការកុំព្យូទ័រសមាគមនៅប្រៃខ្មែរក្រមប្រគេនទាំងអស់គឺ 10 18គ្រឿងចំណែកគាត់ទ្រឹមសេគឺទទួលទុកគាត់5គ្រឿងនេះប្រហែលចែកគាត់អ្នកណាដើម្បីសិក្សាឬសូត្ររបស់គ្នាគ្រូណាអញ្ចឹងទុក5គ្រឿងអញ្ចឹងច្រើនដែរណាដល់5គ្រឿងច្រើនណាស់ទៀតហើយមើលទៅមានគ្រូអីគ្រប់គ្រាន់សម្រាប់បង្រៀនណាទៀតប្រវត្តិនំសេកនឹងគ្រូអាចារ្យចាលោកចេញពីសាលាសកលច្រើនគ្រូហើយឈរបង្ហាត់បង្រៀន ដោយខ្ញុំកណាអញ្ចឹងចេញពីសាលាសកល នៅទីក្រុងពេជ្រសីនិងគ្រូសុទ្ធីលោកក៏ចេញពីសាលានោះលោកចំណេញលំមបង្ហាត់បង្រៀនដល់កូនសិស្សគ្រូណាទទួលភារកិច្ចបានណាហើយមើលឃើញថាកូនសិស្សនឹងបានចេះដឹងច្រើនណាស់ផ្នែកខាងភាសាអង់គ្លេសនិងកុំព្យូទ័រទៀតគណៈបច្ចុប្បន្នហ្នឹងកូនសិស្សគណៈໄວអត្ថបទបានណាគ្រូໄວអត្ថបទកូននាងតិចតួចណាໄວអត្ថបទបានណាគណៈ ហើយរបៀបប្រើប្រាស់ផុនអសរខ្មែរអីចេះអស់ទេណាកណាណាចេះសំគួរហើយគ្រូណាអូខេអើខាងគុំចាស់គ្រូខាងអូត្រាវមានកូនសិស្សអីចេះវាយកុំព្យូទ័រអីខ្លះនោះទៀតកណាលោកបាន4 5អង្គដែរចេះកុំព្យូទ័រអង្គខ្លះចេះថតសិភៅអង្គខ្លះចេះក្របសិភៅអង្គខ្លះចេះកាត់ក្តាស់គ្រប់ ល្អមែនទែនអឺលោកកណាយើងនិយាយអំពីបន្ទាប់ពីកណាសួររឿងរ៉ាវផ្នែកខាងសិក្សាវិទ្យាសាស្ត្រអីគ្រប់បែបសពយ៉ាងកណាចង់សួរអំពីចក្ខុវិស័យក្នុងក្នុងន័យថា តើគុណចាស់មានគំនិតកែឆ្នៃយ៉ាងណាដែរទេបន្ទាប់ពីយើងបានសកលភេវពាណិជ្ជកម្មផ្នែកខាងចំណេះដឹងទំនើបកម្មអញ្ចឹងបើសិនជាយើងនៅរវល់តែ រៀនភាសា ចាស់ចាស់របស់យើងនឹងបានត្រឹមតែចេះដឹងហើយប៉ុន្តែ យើងអត់បាន អនុវត្តក្នុងជីវិតប្រចាំថ្ងៃក្នុងកបការប្រកបមុខរបរចិញ្ចឹមជីវិតរបស់គាត់នឹងគាត់ត្រូវការបន្តពីគាត់រៀនចប់ទៅគាត់ត្រូវមានមុខវិជ្ជាយកទៅអនុវត្ត ដើម្បីស្វែងរកការងារធ្វើឬក៏ចិញ្ចឹមជីវិតតើគុណចាស់មានគិតដល់ចំណុចចំណុចហ្នឹងទេគុណចាស់អូត្រាសំណួរនេះល្អហើយសំណួរហ្នឹងគឺចំអារម្មណ៍កណាដែលកណាសកម្មភាព ច្រើនឆ្នាំហើយក្រៅទៀតយើងសម្រាប់អឺភាសាចាស់ចំណេះវិទ្យាចាស់និងចំណេះវិទ្យាថ្មីកណាទៀតពីដើមយើងច្រើនចាស់ចាស់ក៏ច្រើននិយាយចេះគាត់ថាសត្វប្រខោទុំមួយទុំមេពោស៊ីផ្លែជ្រេតែអញ្ចឹងទេប្រសងអង្គណាដែលចូលបួសសិក្សាផ្នែកខាងពុទ្ធិកៈហើយចេញទៅសិក្សាខាងក្រៅគាត់ឲ្យសុភាសិតមួយហ្នឹងឯងណា តែប្រកបជាមួយពោស៊ីផ្លៃជ្រេទេបរិស័ទគេមិនគ្រប់តទេប៉ុន្តែបច្ចុប្បន្ននេះសុភាសិតហ្នឹងគេមិនលុបចោលទេគឺគេទុកខាងសិនយើងគួរតែចេះទៅទុំមិនពោឲ្យទៅស៊ីផ្លែផ្លែជ្រេបានណាបើយើងទេសកម្មភាពនេះខ្ញុំមិនណាបានបង្រៀនសាសហ្នឹងច្រើនចង់និយាយអំពីយើងរៀនខាងពុទ្ធសាសនា ហើយយើងត្រូវឆ្លៀតឱកាសរៀនខាងសកលខាងសាលាខុនខេតក៏មានបែងចែកកម្មវិធីនេះនៅឆ្នាំខ្ញុំមិនណាមិនបានចាំឆ្នាំដូចជារៀងឆ្នាំ2002នេះគេចាប់ផ្ដើមកសាងហើយគេហៅថាសមណាកតសមណាកតនោះគឺនៅបានប្រមាណ100ប្រមាណអង្គសមណាកតតើសមណាកតនោះគឺដើម្បីអ្វីនៅវត្តគោលទីសាលារាជកំពង់តំបន់សាលាខុនខេតហ្នឹង កសាងសាលាសាមណាកតនឹងគឺ សម្រាប់ប្រសង់ដែលទៅរៀនសកលខាងក្រៅរៀនចំណេះវិជ្ជាខាងក្រៅរៀនមុខវិជ្ជាជំនាញខាងក្រៅហើយមានកន្លែងក្នុងនោះមានកន្លែងក្នុងនោះណាអញ្ចឹងគឺអន្តរជាតិប្រភេទប្រតិបត្តិនេះគឺបានរៀបចំឡើងមកជាង10ឆ្នាំចប់20ឆ្នាំមកនេះនៅបានរៀបចំសម្រាប់ខ្ញុំមណាវិញដែលបង្រៀនសាសបង្រៀនទាំងផ្លូវធម៌បង្រៀនទាំងផ្លូវលោកគឺបង្រៀនទាំងសេដ្ឋកិច្ចដែលបង្រៀនទាំងសេដ្ឋកិច្ច បាទអញ្ចឹងគឺត្រង់ចំណុចហ្នឹងត្រង់ថាដែលយើងបង្រៀនទៅតាមសេដ្ឋកិច្ចគឺយើងយកថោប្រាស់យកមកលើជាមេរៀនមេរៀនប្រាស់សេដ្ឋកិច្ចរបស់ប្រាស់ឥឡូវយើងដើរទៅតាមសេដ្ឋកិច្ចរបស់ប្រាស់ដើរទៅតាមច្បាប់គឺយើងដើរទៅតាមហៅថាប្រយោជន៍4យ៉ាងទឹកថាធម្មកាសប្រយោជន៍បើយើងគិតសម្បរិយកាថាប្រយោជន៍ពេលដែលយើងអស់បានពីភ្នោះយើងចេញទៅសម្បរិយកាថាយើងឡើងទៅអត់រួចទេអញ្ចឹងគឺយើងរកកន្លែងទីកន្លែងចូលឲ្យនឹងសិន ចាំបានយើងធ្វើបន្តទៀតសម្បរសម្បរិយកថាអញ្ចឹងគឺថាទិដ្ឋធម្មិកប្រយោជន៍នេះឧទ្ឋានសម្បទានេះខំស្វែងរកអញ្ចឹងខំស្វែងរកចេញទៅក្រៅគឺដំណើរការទៅសេដ្ឋកិច្ចកេះដល់ពេលយើងនៅបួសយើងមានត្រៀមហើយនោះចាប់ផ្ដើមគឺយើងត្រូវគ្រូពីនឹងហើយនៅឆ្នាំ2022 2023ប្រឡងរួមពីបាលីទី1ទី2នៅស្រុកទី3នៅស្រុកកញ្ចងវត្តប្របាទកងចាក់កំពង់មាសខ្ញុំមិនណាបានស្នើក្រោយពីប្រឡងរួចហើយ នៅពេលដែលជួបជុំគណៈមេប្រយោគទាំងអស់ថាយើងបង្រៀនសិស្សជាពិសេសគឺចៅអធិការហ្នឹងពេលដែលសិស្សយើងរៀនចប់ថ្នាក់លោក ជួយវត្តបានមួយឆ្នាំក្តីពីរឆ្នាំក្តីសូមកំសត់ឲ្យសឹកឡើយហ្នឹងគឺប្រតិបញ្ញាកំសត់ឲ្យសឹកហេតុអីដែលមិនមិនឲ្យសឹកថាឲ្យលោកទៅបំពេញ មុខវិជ្ជាចរកចំណេះជំនាញរបស់ខ្លួនបានហើយកម្មសឹកបានហើយ ព្រោះមិនតែពេលដែលយើងនៅ4ហ្នឹងទេងាយស្រួលក្នុងការចាប់យកមួយចំណេះតែដែលយើងសឹកចេញឲ្យលំបាកណាស់ក្រៅពីរោងចក្រមានរោងចក្រមកទៀតទេបើយើងមានចំណេះហើយយើងអាចធ្វើនៅអាជីវកម្មណាមួយធ្វើជាម្ចាស់នឹងយើងរៀនលូកចូលដល់ក្នុងតិចកាលណាបើយើងធ្វើបានជាម្ចាស់ឧទាហរណ៍ដូចជាខ្មែរយើងមានកម្មវិធីច្រើនដែលតាក់ទងជាមួយទំនៀមទម្លាប់និងសាសនាដូចជា បានកថាបានអកអំបុកបានចូលឆ្នាំបានដូនតានិងបានផ្សេងផ្សេងទៀតដែលដូចជាបានដូនតានិងបានចូលឆ្នាំអូនសិស្សយើងរៀនសកលពលកលខ្មែរទៅធ្វើការងារឲ្យគេចាប់ផ្ដើមយើងទាសិទ្ធមានទាសិទ្ធសុំសុំសម្រាប់ក្នុងកម្មវិធីបានណាសួរតើអ្នកណាគេឲ្យយើងឈប់គេមិនអាចឲ្យយើងឈប់ទេបើគេឲ្យយើងឈប់គឺ ធនាគារគេនៅធ្វើណាណាមិនអញ្ចឹងទេយើងត្រូវធ្វើយ៉ាងណាមិនចាំបាច់សុំគេតាមកម្រិតគ្រូទៅសុំបាច់កុំឲ្យសុំគេហើយយើងឈប់មានសិទ្ធហៅថាសេរីភាពរបស់យើងចាប់មានតែយើងធ្វើមេមានតែយើងធ្វើមេយើងរៀនចំណេះជំនាញបានហើយយើងទៅបង្កើតនៅអាជីវកម្មតូចណាមួយឬយូរទៅយើងពង្រីកហើយយើងបញ្យលគ្នាយើងឲ្យចេះបង្កើតនៅមុខរបរខ្លួនឯងកន្លែងនឹងហើយដល់បានពៀនយើងចប់មិនចាំបាច់សុំនរណា ត្រូវត្រូវកន្លែងហ្នឹងគឺបានយើងដើរទៅតាមគេតែបើយើងគិតទេផលកម្មរោងចក្រមួយខែ10ភ្លាមមួយខែ10ភ្លាមចាំបីគិតដល់ពេលចូលឆ្នាំដល់ពេលបានដូនតាគេមិនអោយចប់ថាគេមិនអោយសឹកបើយើងមិនខំប្រឹងរៀនកាលណាបើយើងចេះរៀនទាំងអស់ទៅមិនចាំបីសុំទេរោងចក្រអ្វីអ្វីគ្រប់យ៉ាងគឺគេអោយចប់ដោយស្វ័យប្រវត្តិព្រោះយើងគិតដឹងច្បាប់ទាំងអស់គ្នានេះត្រង់ចំណុចទេបើយើងទៅយើងលូខាងនេះតិចលូខាងនោះតិចដាក់ ដើម្បីយើងរិញកូនខ្មែរនឹងឲ្យស្ទុះសធារតស្លារៀនកណាឲ្យបានច្រើនកណាកណាសូមចូលអរគុណចាគ្រូរកេតមនោអឺឡើយកូនចាស់បញ្ជូតតោថៃតារាណាកណាណាចង់សួរបន្ថែមត្រង់ចំណុចហានិភ័យនៃការ ដែលយើង បាន បាត់បង់នៅភាសាជាតិរបស់យើងផង ហើយនឹងបន្ទាប់ពីយើងបាន បានបង្រៀនបានតិចតួចប៉ុន្តែដល់ពេលកូនចៅយើងសឹកទៅវិញអឺបានចេញពីសាលាយើងទៅវិញបែរជាអត់មានមុខការងារស្រួលបួលអត់មានមុខជំនាញអញ្ចឹងតើគុណចាស់មានការមានមានការភ័យព្រួយយ៉ាងណាដែរក៏ចំពោះចំណេះដឹងទាំងអស់អត់ទៀតបើកសំឡេងបងថ្វាយណាបើកបើកសូមថ្វាយបង្គំលោកគ្រូកណាកណាអឺ ចំពោះការសិក្សារៀនសូត្ររបស់ដែនដីកម្ពុជាក្រមរបស់យើងនេះអឺភាគច្រើន គឺយើងធ្លាប់លើទាំងអស់គ្នាថាអឺមកមកបួសរៀនគឺគឺសឹកចេញហៅថាខ្ញុំខ្ញុំបានការងារធ្វើណាប្រាប់នឹងវាតែតែចប់នៅ ក្នុងវិជ្ជារបស់មនុស្សម្នាទាំងឡាយគ្រប់គ្រប់គ្នាណាដូច្នេះទៅតាមគោលដៅរបស់ខ្ញុំបករណាដែលថាចាក់កូវិស័យគឺទី1 វត្តនៅបរិយាដល់ឡាយគឺប្រសង់នៅខេត្តលង្ហោការបួសរៀនក៏បានតិចតួច ហើយការរៀនចាប់ចេញជាគ្រូអាចារ្យក៏បានតិចតួចបរិយាដល់ឡាយគឺបតលវត្តមង្គលបុរីទ្រឹមសេកខ្ញុំកណាដែលគ្រប់គ្រងបច្ចុប្បន្ននេះគឺទៅដាស់កម្រិតលោកអូនគ្រប់ព្រះអង្គដែលបួសថ្មីថ្មីយ៉ាងហោចណាស់គឺខិតខំរៀនសូត្រចាប់បលីរងឲ្យកណានៅចំហានទី1ណា ហើយបើសិនបើមានសមត្ថភាពទៀតគឺអាចគ្រានដល់កុសលពីព្រោះក្នុងខេត្តឡុងហោនេះបើនិយាយទៅដោយប្រាអាចារ្យដែលចាប់ គ្រូកុសលគឺគឺកម្រកម្រតិចតួចណាស់មួយឆ្នាំមួយឆ្នាំគឺតិចណាស់ដូច្នេះហើយគឺ កាលណាបើលោក ចាប់អំពីអាចារ្យរងគឺអាចប្រើការនៅក្នុងសង្គមវត្តបានហើយធ្វើជាអាចារ្យបង្រៀនហើយកាលណាបើលោកសិក្សាបានដូច្នេះហើយលោកក៏មានស្មារតីអំពីព្រះពុទ្ធសាសនាគ្រូណា ជាប្រយោជន៍ ណាផ្លូវណាដែលហៅថានាំមក នៅសេចក្តីចម្រើនផ្លូវណានាំមកនៅសេចក្តីសុខដូចជាក្នុងបារាភវសូត្រនេះព្រះអង្គបង្រៀនសេចក្តីចម្រើននិងសេចក្តីវិន័យហើយឬក៏ក្នុងមង្គលសូត្រនេះនេះគឺជាចំណុចមួយដែលនាំឲ្យលោកមានមានស្មារតីកាលណាបើលោកមានស្មារតីដូច្នេះហើយគឺចិត្តរបស់លោកនឹងនឹងដូចជាក្រមានឹងយកពុទ្ធសាសនាទៅដើម្បីធ្វើជាអមេរិកាដឹកនាំជីវិតរបស់ខ្លួនដើម្បីជោគជ័យក្នុងជីវិតរបស់ខ្លួនទៅណានឹងគឺជា គឺជាចំណុចទី1ដែលខ្ញុំកណាចង់ឲ្យ ប្រសង់នៅក្នុងវត្តរបស់យើងសិក្សាឲ្យបានយ៉ាងនេះណាទី2វិញគឺដើម្បីទប់ស្កាត់នៅហានិភ័យទាំងអស់នេះកាត់ឡើងខ្ញុំកណានឹងមានកំណត់ជំរិញដល់សមណសិស្សដែលលោកសិក្សារៀនសូត្រសាលាសកលមិនចាប់ដល់ពីគឺប្រសិនបើលោកមានបំណងរៀនសាលាមហាវិទ្យាល័យគឺក្នុងវត្តគឺមានការប្រគេននៅបច្ច័យសាលាជាដើមគ្រូដើម្បីលើកទឹកចិត្ត ទៅដល់ប្រសង់សិក្សារៀនសូត្រពីប្រវត្តិគណៈគឺវត្តមួយហៅថាវត្តចន្ទបត្តិក៏តិចមាន អង្គដែលហៅថាចេញសិក្សារៀនសូត្រសាលាសកលដូចជាមហាវិទ្យាល័យមកទោះបីយ៉ាងណាក៏ដោយក៏ប្រសង់ក្នុងវត្តខំស្ទុះស្ទែភាគច្រើនគឺទៅរៀនក្នុងទីក្រុងព្រែកឫស្សីក៏នោះមានក្នុងវត្តមនីរង្សីដែលគ្រប់គ្រងទៅដោយព្រះគ្រូសនដែលជាមកតេមួយដែលឆ្នាំព្រះអង្គចិញ្ចឹមនិស្សិតច្រើនណាធ្វើសមណកិច្ច3ចន្ទ ហើយចិញ្ចឹមទាំងប្រសង់ទាំងទាំងខេមរៈជាតិខ្មែររបស់យើង គឺ បន្ទុកចិញ្ចឹមមួយថ្ងៃមួយថ្ងៃគឺចំណាយច្រើន ការខ្ញុំកណានៅរៀនគឺមួយថ្ងៃគឺចំណាយការចង្ហាន់គឺ7000ហើយសម័យបច្ចុប្បន្នផាច់ឡើង ជាងលែនហ្នឹងគ្រូហើយជាពិសេសគឺគឺកន្លែងនោះគឺជាកន្លែងមួយដែលហៅថាបណ្ដោះបណ្ដាលនៅបញ្ញវន្តច្រើនកន្លែងដើម្បីចេញទៅគឺមានសេដ្ឋកិច្ចតែម្ដង ហើយចំណែកយើងនៅក្នុងចន្ទបត្តិនេះធ្វើយ៉ាងណាឲ្យលោកចេះអក្សរចេះអានអក្សរចេះរៀនជាគ្រូអាចារ្យជាបាលីគឺជាការប្រសើរឯគ្រូណាចុចជ័យមិនធំណាចុចជ័យមិនធំឯចំពោះគណិតនាប៉ុណ្្នឹងណាហើយចំណែកខាងណាមានទេពកោសលគឺជំរុញលោកទៅខេត្តប្រតបាំងឬទៅខេត្តព្រះគិសីដើម្បី បន្តនៅកម្មវិធីបើសិនបើមានសមត្ថភាពទៀតគឺណែនាំលោកទៅក្នុងប្រទេសថៃជាដើមនឹងគឺគោលអំណងរបស់ ខ្ញុំកណានឹងបច្ច័យវត្តអីកថាអីខ្លះខ្លះអញ្ចឹងគឺជំរុញទៅលើវិស័យសិក្សារិសុទ្ធឲ្យបានច្រើនបន្តិចណាហើយចំណែកសំណង់សំណង់សាងសង់អីក្នុងវត្តហ្នឹងគឺល្មមគ្រប់ក្រងប្រសង់ជ្រុកកោណាហើយជាពិសេសគឺប្រសង់វត្តកណាគឺក៏មានគេមើលថ្ងៃមកកាកាឡើងខ្លះខ្លះដែរហើយណាបើខាងក្រោយមានប្រសង់ច្រើនយើងក៏សាងកឹតល្មមលោកនៅ នៅសាប្រមាណគឺជំរុញលោកសិក្សារៀនសូត្រទៅតាមផ្លូវលោកនិងផ្លូវធម៌យើងឃើញសុខភាពបើកសាលាធំមែនប៉ុន្តែយើងមានសុខភាពបច្ច័យវាកញ្ចប់ឲ្យលោកទៅបង្កើតសាលាយើងគ្រូដើម្បីលើកទឹកចិត្តចំពោះទៅដល់កូនសិស្សវត្តមង្គលបរិយទលំសេកហើយចំណែកក្នុងវត្តរបស់យើងជាអានិសង្ឃមួយដែលបានមានកុំព្យូទ័រដើម្បីបង្ហាត់ទ្រឹស្ដីរៀនទៅដល់កូនសិស្សជានិស័យមួយដែលសមាគមនៅប្រាយខ្មែរក្រមបានមើលឃើញវត្តមង្គលបរិយទលំសេកក៏បានចែករំលែកនៅកុំព្យូទ័រមក ហើយចែកមកខ្ញុំកណាក៏មិនអោបនឹងឯងទេគ្រូចែកដល់វត្តណាណាមណាត់ប្រាំងគ្រឿងប្រាំងគ្រឿងរៀនសូត្រទាំងអស់គ្នានេះគ្រូមិនថាទេមណាត់ប្រាំងគ្រឿងល្មមហើយច្រើនពេកខូចសំបីកណាប្រាំគ្រឿងខូចតែមិនតែអាចជុះជិលហ្នឹងសំបីតែ5គ្រឿងណាដូច្នេះកុំព្យូទ័រហ្នឹងគឺមានការខូចចាប់ខូចឡើងហើយបណ្ឌិតនេះទុំតែលក្ខណៈលោកចែវ័យអក្សរចែវ័យអត្តបទវ័យសុភោជាដើមដូចជា គ្រូអាចារ្យសុធីលោកខាងវ័យអក្សរគឺលោកវ័យអក្សរតហើយយើងមានព្រិញសុភោជិញហ្នឹងចែកជាធម្មទាននេះនឹងគឺ ការងារដែលខ្ញុំកណាក៏បីបង្រៀនទៅដល់កូនសិស្សនៅក្នុងវត្តមង្គលបរិយទាំងផ្សេងបើនិយាយតាក់ទងអំពីវប្បធម៌ដូចជាប្រពៃណីខេត្តលងហោនេះមានការអឺមិនហៅថាភូមិសាស្ត្រឬក៏មានការមិនបានរីកចម្រើនដូចនៅខេត្តប្រតប៉ាំងទេហើយក្រោយពីក្រោយពីខ្ញុំកណាបាននិមន្តទៅខេត្តប្រតប៉ាំងបានសិក្សារៀនសូត្រអំពីវត្តអ្នកនាក្នុងវត្តអូត្រាវជាដើមវត្តអូត្រាវ ភាគច្រើនគឺកម្ពុជាមានគ្រប់សម្បូរបែបណាវិសាខួជាមគ្គបួជាអឺបន្ទួឆ្នាំតែមកការដង្ហែហើយខ្ញុំកណាមានគំនិតថ្មីថាក្នុងវត្តកណាចូលឆ្នាំនឹងដង្ហែមហាសង្គ្រាមម្ដងមើលដើម្បីឲ្យអតិកតាមតាមភូមិណាដែរពុកពីចាប់កំណត់មកមិនដែលឃើញណាដង្ហែមហាសង្គ្រាមសោះឆ្នាំនេះខ្ញុំកណាមានបំណងដង្ហែប៉ុន្តែលក្ខណៈនេះដង្ហែព្រោះទឹកទេគ្រូមហាព្រោះគោកទេព្រោះកណាត្រៀមនឹងមានទូកមួយហៅថានាវាបើដើម្បីតាមទឹក មកភូមិប្រហែលជាពី3ម៉ោងជាងគ្រូដើម្បីដង្ហែដាក់តាមទូកតុបតែងគ្រូតាមផ្លូវព្រោះទឹកដើម្បីដង្ហែឲ្យពុទ្ធបរិស័ទកដឹងថាអឺនេះគឺជារដូវចូលឆ្នាំមកដល់ដង្ហែមហាសង្ក្រាន្តថ្មីចូលមកដល់នេះគឺបំណងខ្ញុំកណាដើម្បីនឹងធ្វើនៅថ្ងៃខាងមុខហើយជាវិស័យគឺមានមគ្គបុជាវិសាខបុជានឹងខិតខំរៀបចំនៅឲ្យបានមានការរីកចម្រើនទៅពីព្រោះខាងវត្តកណាក៏ដូចជាខិត ខេត្តឡុងហោទាំងមូលហ្នឹងគឺមិនទៅឃើញវត្តណាដែលហៅថាដង្ហែនៅមហាសង្ក្រាន្តឬក៏វិសាខបុជាមគ្គបុជាទេណែដូច្នេះខ្ញុំកណាបំណងចង់បានអភិវឌ្ឍកន្លែងនេះឡើងឲ្យបានដូចដូចនៅខេត្តប្រតាំងមានវត្តគ្រូម៉ាន់ជាអាណាហើយគោលបំណងកណាប៉ុណ្្នឹងសូមចូលរួមប៉ុណ្្នឹងគ្រូអូខេអរគុណណាស់ទៀត ត្រង់ចំណុចហ្នឹងក៏កណា មាន ការរំភើបដែរវាគុណចាស់មានបំណងចង់ពង្រីកបន្ថែមឥឡូវនាទីនាទីចុងក្រោយកណាសូមបិទនៅនិគមវចនៈហ្នឹងចុងក្រោយចង់សូមអនុសាសន៍ពីគុណចាស់ពីព្រះអង្គក្នុងក្នុងការអប់រំសិក្សាអប់រំតើគុណម្ចាស់ទាំងពីរមានអនុសាសន៍ឬក៏មានកិច្ចសំណូមពរទៅដល់ប្រិយមិត្តយើងយ៉ាងណាឬក៏សំណូមពរដល់ប្រជាពលរដ្ឋ ប្រជានិរះយើងជាពិសេសគឺយុវជនរបស់យើងមានការចូលរួមសិក្សាត្រួតត្រងអអសរសាស្ត្រជាតិរបស់យើងភាសាជាតិយើងឲ្យបានរុងរឿងតទៅតើគុណចាស់គ្រូ ខាងអូត្រាវមានកំណត់យ៉ាងណាដែរឬក៏មានអនុសាសន៍យ៉ាងណាដែរទាំងក្នុងនីតិចុងក្រោយទៀតណាសូមថ្លែងអំណរអគុណចានៅក្នុងចំណុចមួយនេះតាមគំនិតនេះខ្ញុំណាគឺបានលើកឡើងនៅថ្ងៃប្រឡងរួមនៅវត្តប្របាទកងចាក់កំពង់មាស ជាថ្នាក់ស្រុកសំណូមពរសម្រុបគ្រប់គ្រូចាវតិកាគ្រប់វត្តទាំងអស់ដើម្បីថាល្បឿននៃការសិក្សារៀនសូត្ររបស់យើងគឺគ្រប់វត្តទៅចេះចំណាយចំណាយដើម្បីអីថាចំណាយដើម្បីជាវសៀវភៅសម្រាប់ឧបត្ថម្ភសិស្សសិស្សធម្មតាសិស្សមករៀនគឺមានក្បួនគ្រប់ហើយមានក្បួនគ្រប់ហើយចុះបើគ្រប់ហើយយើងនៅរកទៅអីទៀតណាក្បួនរៀន បើយើងមានត្រឹមតែក្បួនរៀនគឺយើងរៀនពិបាកចេះណាអញ្ចឹងទៅយើងត្រូវមានក្បួនសម្រាប់ស្រាវជ្រាវបន្តក្នុងកាលាយហើយគ្រូបង្រៀនហ្នឹងគឺត្រូវចលនាសិស្សឲ្យចេះអានសិភោអក្សរសិស្សអ្នកណាក៏ចេះដែរប៉ុន្តែសម្រាប់សិភោមួយដែលសួរមើលណាក់ចេះអានបានប្រមាណណាតិចណាស់គ្រូអានសិភោគឺជ្រាបត្រង់ចំណុចនេះយើងចាប់សិភោអានហ្នឹង សម្រាប់ខ្ញុំមិនណាក៏ធ្វើមិនតាន់កើតដែរដាក់ unsupported ដែរពិបាកដែរណាក្នុងការ unsupported នេះគឺយើងត្រូវបង្កើតនៅបណ្ណាល័យហើយបណ្ណាល័យនឹងគឺ support របស់យើងថ្មីអូវាវិលតែតែមាន support ថ្មីថ្មីចូលរហូតមកដើម្បីយើងបង្កើនចំណេះឲ្យសិស្សហ្នឹងឲ្យបានការទទួលនៅ support ថ្មីថ្មីហើយនឹងអត្ថបទថ្មីថ្មីបានចំណេះនៅចំណេះថ្មីថ្មីមិនចឹងគឺអ្នករៀនអាហាររបស់អ្នករៀនគឺ unsupported ហ្នឹងឯង គណៈទេការរនោរបស់មនុស្សគឺប្រថណាបញ្ញខណ្ឌរនោបានអាស្រ័យបាយទឹកនេះមិនយល់គឺធម្មជាតិគឺសុទ្ធតែមានចំណែកផ្សេងផ្សេងគ្នានឹងណាសូមនោមពរប្រសងយើងទាំងអស់ណាដែលថាអ្នកដឹកនាំគឺយើងត្រូវបន្តធ្វើម៉េចឲ្យមានសិភៅនេះគឺត្រង់ចំណុចទី1ចំណុចទី2ទៀតសម្រាប់គ្រូបង្រៀនដែលយើងទទួលបន្ទុកកម្មបង្រៀនហើយយើងត្រូវមានកម្មវិធី បង្ហាត់ សិស្សអានសិភៅបង្ហាត់សិស្សអានសិភៅតើវិធីបង្ហាត់សិស្សអានសិភៅនេះយ៉ាងណារឿងបង្ហាត់មិនសំខាន់ប្រមាណទេគឺសំខាន់ត្រង់ចំណុចអនុវត្តឧទាហរណ៍ទៅយើងអានមួយសប្តាហ៍យើងអានសប្តាហ៍យើងក៏លោកអានរួចហើយយើងត្រូវអនុវត្តមួយពេលគឺតើលោកមួយសប្តាហ៍លោកអានបានអីខ្លះអញ្ចឹងទេឡើងយកយកមកនិយាយឲ្យមកអំអស់ឡើងនិ នៅលទ្ធផលឯខ្លួនអញ្ចឹងទេបើតែយើងធ្វើរបៀបនេះបានទាំងអស់គ្នាសាសនាក៏ចូលចិត្តអានដែរព្រោះចង់ទីមួយចង់បង្កើននូវចំណេះដឹង របស់ខ្លួនទីពីរគឺចង់បញ្ចេញនូវសមត្ថភាពរបស់ខ្លួនដល់ទី3ទៀតហ្នឹងគឺការសកម្មភាពរបស់ស្លាហ្នឹងឲ្យរស់រវើកនេះមិនយើងត្រង់ត្រង់ចំណុចនេះដែលយើងត្រូវតែបង្កើននូវចំណេះដឹងជូនដល់សាសប្រសាសដែលចូលមកហ្នឹងគឺឪពុកម្ដាយរបស់សាសហ្នឹងគិតថា គឺមិនមែនយើងទៅថាឲ្យបួសតាមប្រពៃណីទេបច្ចុប្បន្នហ្នឹងពីដើមថាបួសប្រពៃណីពេលបច្ចុប្បន្នគឺមិនមែនបួសប្រពៃណីគឺបួសរៀនណែបួសរៀនបើអញ្ចឹងទេគឺសង្ឃឹមយើងក្នុងនាមជាគ្រូធ្វើម៉េចឲ្យកូនគេចេះឲ្យកូនគេចេះណាបើអញ្ចឹងកណាសុំលើកពាក្យមួយថាពីស្មែដើមពាក្យហ្នឹងគឺប្រើស្មែដើមបច្ចុប្បន្នហ្នឹងដូចជាមិនមានអ្នកណាប្រើទៀតពេលដែលយកកូនមកប្រគេនដល់លោកគ្រូដើម្បីសុំបួសថាកណាសុំប្រគេនកូនដល់លោកគ្រូ តែកណាសុំមើលទៅវិញតែភ្នែកហើយនឹងឆ្អឹងទេសុំសុំឆ្អឹងវាថាសុំភ្នែកនឹងឆ្អឹងទៅតាហើយបញ្ញត្តិខណ្ឌប្រមាណគឺបកលលោកគ្រូចង់ធ្វើមិនធ្វើវាថាភ្នែកគឺចង់ធ្វើមិនឲ្យកូនខ្ញុំមានបញ្ញាអាភ្នែកនេះគឺឲ្យបញ្ញាពាក្យថាឆ្អឹងសុំឆ្អឹងមិនមែនថាឲ្យលោកគ្រូវៃមិនវៃកុំឲ្យទៅបាក់ឆ្អឹងមិនមែនពាក្យនោះទេគឺឲ្យកូនខ្ញុំមានស្មារតីមានគំនិតរឿងបាំងដូចជាឆ្អឹងនេះពាក្យនេះតែខ្មែរយើងច្រើននិយាយថា ខ្ញុំប្រគិនឲ្យទាំងអស់ចង្វៃមិនវៃសុំកុំឲ្យខ្វាក់ភ្នែកគេនឹងបាត់ទៅអញយើងយល់ពីនេះទៅទៅដាស់អញ្ចឹងវិញណាយើងយល់គាត់ណាតែអត់ហ៊ានវៃខ្លួនគេវៃកុំឲ្យខ្វាក់គេនឹងបាត់ទៅអញតែព្រាកនេះចាស់បុរាណគាត់មិនមែនសំដៅយើងទេណាឲ្យភ្នែកគ្នាកូនខ្ញុំគឺភ្លឺចេះសម្លឹងឃើញមិនចឹងភ្នែករបស់យើងដូចជាភ្នែកអ៊ូខុងចឹងសម្លឹងឃើញស្រីស្អាតខ្ញុំអូខេបេសាច់មិនមែនមិនមែនភ្នែកជ្រូកទេភ្នែកជ្រូកស្អាតគឺ យើងស្អីស្អាតទេម្ដងកណាទេណាទៅណាណាវិញយើងត្រង់ចំណុចហ្នឹងណាឪពុកម្ដាយគេយកកូនហ្មងនេះគឺគឺសង្ឃឹមយើងយើងត្រូវទៅបែកឲ្យកូនគេហ្នឹងឲ្យឲ្យភ្នែកវាភ្លឺឲ្យឆ្អឹងវារឹងកណាឆ្អឹងនេះវាជាទសាទ្រុងរបស់ជាតិហើយនឹងគ្រួសាររបស់គេជាខាងដើមចឹងត្រង់ត្រង់ចំណុចហ្នឹងដែលខ្ញុំណាចាប់អារម្មណ៍ហើយគេថាទេសនាទៅនឹងបញ្ញលភាពនេះអានឹងចំណុចទី1 ហើយចំណុចទី2ទៀតសំណុំពរដល់ថាថាអឺបងប្អូនជនរួមជាតិនៅទីជិតនៅទីឆ្ងាយយើងត្រូវធ្វើយ៉ាងណាឧទាហរណ៍មិនមែននិយាយរួមរួមទេគឺនិយាយទៅថាឧទាហរណ៍ថាបរិស័ទដែលគិតនៅឯនាយគិតមានវត្តរបស់គិតមានវត្តរបស់គិតនៅភូមិកំណើតមិនចឹងទេក្នុងភូមិមួយមួយនេះគឺមានបរទេសពីរគ្រួសារ3គ្រួសារ10គ្រួសារក៏មានបើអញ្ចឹងទេសូមសំណូមពរពុទ្ធបរិស័ទ គិតវត្តរៀងរៀងខ្លួនដើម្បីបង្កើតមូលនិធិជួយឧបត្ថម្ភតាមវត្តរបស់ខ្លួនក៏បានហើយនឹងវត្តណាដែលអាចធ្វើបានយើងជួយទៅតាមវត្តក្រៅក្រៅទៀតដើម្បីបង្កើននូវគំនិតហើយនឹងកម្លាំងរបស់ប្រគូចាអធិការនិងប្រាអាចារ្យនៅក្នុងវត្តនោះឲ្យមានកម្លាំងអញ្ចឹងគឺយើងក្រៅថាបាយស័ព្ទមួយថ្ងៃមួយរៀលមួយថ្ងៃមួយរៀលក្នុងមួយឆ្នាំយើងធ្វើវត្តរៀនបានហ្នឹងចុះបានបាន5គ្រួសារគ្រប់ហើយបណ្ដាទាំងលោកអមែន ខ្វាយបានព្រោះការបើខ្វាយក្នុងមួយឆ្នាំយើងចំណាយថាថាគួរសមត្រឹម200លានកណាបានទៅរួចបើមិនចំណាយ200លានទេពិបាកបើស្លាណាបាទចង់ចង់នឹងចុះយើងវិលមកវិញថាចុះបើស្លាវាតែគ្រូបង្រៀនមិនមិនយកលុយទេរៀនព្រីទៅមិនចំណាយខ្លាំងដែរថា200លានហ្នឹងមិនមែនជាថ្លៃឈ្នួលរបស់គ្រូបង្រៀនទេគឺជាថាវិការវិលនៅក្នុងកម្មវិធីបើកស្លាហ្នឹង គ្រប់យ៉ាងទៅធន់ច្រើនណាស់ណាអញ្ចឹងវាក្រៅថាពុទ្ធបរិស័ទដែលនៅវាងាយដែលថាគ្រួសារអាចទប់ទល់បានហ្នឹងណាទីមួយគឺគិតអវត្តជាងជាខាងដើមសិនទីពីរតាមយើងសម្លឹងឃើញទៅតាមការទីដែលយើងស្គាល់យើងជួយឧបត្ថម្ភដូចជាខ្ញុំមិនអាចអញ្ចឹងក៏យល់ឃើញសង្គមនេះនឹងដែរដែលបង្កើតទៅទីកន្លែងនៃធួសភោកណាមានកម្រិតមួយចង់បង្កើននៅសៀវភៅនឹងបានច្រើនហៅថា សៀវភៅគឺជាចំណីរបស់អ្នករៀននឹងដើម្បីឲ្យមានសពោអានកណាមានឧបករណ៍កណាគ្រប់សពក៏ដោយអាស្រ័យពុទ្ធបរិស័ទកណ្ដងផងក្រៅផងក៏ជួយឧបត្ថម្ភឧបករណ៍ពោទាំងអីនឹងកណាប្រគិនលោកអញ្ចប់1000ក្បាលដែរបាទកណាទៀតសពោអីគេទៀតកណាសពោតម្រូវរៀនដូចជា ភាសាខ្មែរគណិតឬសពោផ្សេងផ្សេងដែលទៅរៀនហ្នឹងហើយនឹងសពោអានណាធ្វើសពោបានច្រើនបាទកណាទៀត អញ្ចឹងនេះក្នុងកម្មមួយទីដែលខ្ញុំណាលើកឡើងយកមកហ្នឹងគឺចង់បង្កើនទាំងសពលនេះសពលដែលខ្ញុំខ្ញុំណាធ្វើណាអាចសភៅនេះអប់រំផ្នែកមូលដ្ឋានទេណាថ្នាក់មូលដ្ឋានណាយើងនិយាយថាពេលខ្លះយើងធ្វើសពោតាមចំណងចិត្តយើងពេលខ្លះយើងធ្វើសពោតាមសំណុំពររបស់អ្នកអានលោកសុំសពោអីយើងធ្វើតាមសពោនោះគណៈចឹងយើងបង្កើតបង្កើនតាំងនេះនឹង ហើយនឹងដើម្បីឲ្យសិស្សនឹងមានកម្លាំងរៀនកុំឲ្យរៀនដដែលដដែលនឹងសិស្សក៏ជិលដែរយើងច្រើនតែប្រើពាក្យថារៀនជាងដែរគ្រូពាក្យថារៀនជាងដែរបានន័យថាម៉េចពាក្យថារៀនជាងដែរបានន័យថាគ្រូមានសភៅមួយសិស្សមានសភៅមួយចូលអានទាំងអស់គ្នាប្រកគ្រូសភៅស្រាវជ្រាវបាទណាសូមអរគុណអរ អរគុណចាស់គ្រូឥឡូវអរគុណចាស់តារាមើលតាមមើលទៅអរគុណចាស់មានអីសំណងពណ៌អីសំណងពណ៌ល្អល្អដែរថា ត្រូវមានកញ្ចប់ថាវិការសម្រាប់ ជួយពលរដ្ឋខ្មែរហ្នឹងទៅរៀននៅមហាវិទ្យាល័យឥឡូវហ្នឹងគុណចាស់មានអីចង់សំណងពលើសប៉ុណ្ណឹងទៀតទេទេអូននិមន្តតើសូមចូលរួមនៅកថាដើម្បីនិគមវចនៈនៅក្នុងការចូលរួមកម្មវិធី ក្នុងឱកាសនេះ KK CCTV ដូច្នេះជាទីបញ្ចប់ខ្ញុំកណាមែនបំណងដូចជាបានចូលវេទិកាយើងហើយនិយាយដល់ឡៃគឺ ប្រសងវត្តមង្គលបរិយទ្រំសេកនេះគឺជាគោលការណ៍ណានៅគោលការណ៍របស់វត្តមង្គលបរិយទ្រំសេកណាហើយការដែលខ្ញុំកណាឡើងមកគ្រប់គ្រងថាចាប់ផ្នែកច្រើនមានគោលការណ៍និងមិនមែននៅហៅថាគោលដៅដូច ឡើងមកគ្រប់គ្រងព្រមទាំងមានច្បាប់វត្តណាក្រមពីច្បាប់វត្តណាតដើម្បីគ្រប់គ្រងដល់ប្រសង់ទាំងឡាយហើយមានច្បាប់សាលាព្រមទាំងអមទៅដោយប្រតិបត្តិដោយមេគានៃប្រវិន័យអាស្រ័យមានគោលការណ៍ទាំងអស់នេះទើបវត្តបង្កើតប្រេទិមសេកទើបបានមានការរឹងមាំនិងរីកចម្រើនរហូតមកដល់ពេលនេះនៅបុគ្គលណាធ្វើល្អគឺគ្រប់ត្រួតបុគ្គលណាធ្វើអាក្រក់មានការដាស់តឿននិងមានការដាស់តឿនដាស់តឿនមិនបានគឺមានការ និមន្តចេញទៅតាមសម្រួលដើម្បី សង្គមវត្តនេះមាន ការរីកចម្រើនតរៀងទៅហើយហើយការដែលឡើងមកក៏មានគោលការណ៍ប្រកាសចិត្តដល់ជំនុំសង្ឃដែរប្រសិនបើប្រធារានុធារអង្គអង្គណាដែលលោកមានមិនទុំតែរៀនសាលាពុទ្ធិកាទេសាលាពុទ្ធិកាក៏ក៏ប្រគៀនលោកសាលាអឺសកលក៏ប្រគៀនលោកឧទាហរណ៍លោកបានមិនទៅរៀននៅខេត្តប្រតប៉ាំងអីចឹងអឺកាសមកបច្ច័យម៉ូតូខ្លាញ់គ្រូបច្ច័យពេទ្យសាស្ត្រខ្លាញ់ចឹងទៅ បើសិនបើលោកគ្រាសាលាមហាវិទ្យាល័យគឺមានបច្ច័យសម្រាប់ឧបត្ថម្ភទៅដល់ការបង្កាសសាលាជាដើមនេះគឺជាគោលការណ៍ហើយដើម្បីបានបច្ច័យនេះមកគឺយើងទៅតាក់ទងដល់ពុទ្ធបរិស័ទណាភាគច្រើនគឺតាក់ទងបរិស័ទនៅឯងសពរសសពរសច័ន្ទអាចឧបត្ថម្ភប្រសង់អង្គមួយនឹងរៀនបានដែរឬទេមួយវគ្គប៉ុណ្ណេះមួយវគ្គប៉ុណ្ណោះដើម្បីឧបត្ថម្ភក្នុងកិច្ចការងារសិក្សារៀនសូត្របើសិនបើយើងនិយាយថាយកកាវត្តចេញគឺកាវត្តចេញគឺ ពេនវត្តណាហៅថាមានថាវិការវាច្រើនដើម្បីប្រំប្រងលោកដល់ច្រើនយ៉ាងហ្នឹងទេការងារវត្តមានច្រើនតែច្រើនយ៉ាងគ្រាន់តែយកយកកញ្ចប់មួយចំណែកណាដើម្បីប្រគិនលោកសិក្សារៀនសូត្រដូច្នេះហើយខ្ញុំបករណាអឺវត្តមង្កលបរិយទ្រឹមសេកក៏ដូចជាប្រគួតអ្នកណែក៏ដោយតែងតែមានទេពកោសលរៀងរៀងខ្លួនណាមណាផ្នែកមានទេពកោសលហៅថាមានតិចនិកវត្តគ្រូម៉ាន់មានទេពកោសលខាងជាវនៅម៉ាស៊ីនបោះពុំសៀវភៅទៅណា មិនបានបច្ច័យជាសពោរបស់ពុំទៅមិនណាប់មួយយ៉ាងអញ្ចឹងចំណែកខ្ញុំកណាគឺការចិញ្ចឹមប្រសង់រស់ទូករនាវាអីចាដើមយល់ណាតាមទេពកសលនីមួយនីមួយតែតែលក្ខណៈវត្ត កណាបច្ចុប្បន្ននេះប្រៀបដូចដើមឈើទើបតែខំចាក់គ្រឹះទេគ្រូខំចាក់គ្រឹះចំណែកគាត់គ្រូម៉ាន់ឬសុបនៅក្នុងធរណីឯងអាចគប់អង្គើឯងបានទេហើយផ្លែក៏មានផលឲ្យលើតដែរវត្តទំសេកទុំតែចាក់គ្រឹះតែតែមានទឹកប្រឡោះសម្លឹកទេគ្រូផ្លែផលឯងមិនសូវបានប៉ុន្មានទេទឹកតែល្មមល្មម ដូច្នេះខ្ញុំកណាគោលការណ៍ទី1គឺខំបង្កប់នៅរឹសចំណែកផលគឺបែបជាមិនសូវបានមិនប្រមាណទេល្មមសំគួរយចាក់គ្រឹះនេះបានសេចក្តីថាខំបំពោះនៅកលបិទ្ធខ្មែរក្នុងវត្តបានច្រើនពីព្រោះភូមិសាស្ត្រនៃវត្តមង្គលបរិយទ្រំសិចបច្ចុប្បន្ននេះគឺអឺមានភាពហានិភ័យច្រើនដែរណាប្រសង់ដែលកងនៅវត្តមង្គលបរិយទ្រំសិចខ្លះទៅដែលលោកមកសិក្សារៀនសូត្រចាប់នឹងលោកមានអំណងចង់កងនៅនឹងរដ្ឋាភិបាលខាត់លងហនឹងមិនអោយនៅទេ ចូលវត្តណាទៅវត្តនោះអស់ណាមិនអោយនៅគាត់ទៅចិត្តហៅថាចិត្តមិនល្អចំពោះវត្តមង្គលបរិយទ្រឹមសេកទៅបីលោកមានម្ដងចង់នៅក៏ដោយក៏មានចិត្តមកធ្វើឲ្យលោកនឹងចេញពីវត្តមង្គលបរិយទ្រឹមសេកតែគួរម្ដងរបស់គេយ៉ាងណាយ៉ាងណីនោះគឺគេជាអ្នកមានគោលការណ៍ដូច្នេះហើយហានិភ័យរបស់វត្តមង្គលបរិយទ្រឹមសេកយ៉ាងនេះដូច្នេះហើយគោលការណ៍របស់ខ្ញុំកណាគឺទៅតែបង្កប់ឫសឲ្យបានល្អជាខាងដើមក្នុងនោះមានការបង្រៀនមានការបំពោះប្រសង់និង ការបង្រៀនដល់ក្មេងៗឲ្យបានច្រើននៅក្នុងវត្តមង្គលបរិយទុំសេដើម្បីទប់ស្កាត់ចំពោះទៅដល់ខ្មាំងសត្រូវចំពោះជាតិសាសនាវត្តទ្រំសេមិនមែនទេទ្រំតែការសិក្សាប៉ុណ្ណឹងទេគ្រុំតែការទប់ស្កាត់ចំពោះដល់ខ្មាំងសត្រូវដែលបៀតបៀនយាយីទៀតដូច្នេះដៃពីរដៃមួយកាន់កាន់សពោដៃមួយកាន់កំបិតគ្រូមិនមែនដូច្នេះកាយណាទៅកាន់សពោកាយណាទៅកាន់កំបិតកាត់ណាកំបិតនេះសំដៅយកអាវុធគឺបញ្ញាទៅមិនមែនអីក្រៅពីនេះទេដូច្នេះខ្ញុំកណាសូមជួយដំណឹងជ្រាបតែប៉ុណ្ណេះសូមបញ្ចប់ហើយសូមពុតបោសັດ ឧបត្ថម្ភទៅតាមការគួរវត្តនីមួយៗទៅឧបត្ថម្ភវត្តមង្កលបរិទុំសេក៏បានឧបត្ថម្ភវត្តគ្រូម៉ាន់ក៏បានទៅតាមសទ្ធាច្រាស់ថ្លាណាហើយនឹងតាំងតែកម្ពុជាក្រមរួមក៏បានកណាសូមចូលរួមប៉ុណ្ណឹងកណាហ្នឹងហើយគាត់ចាស់បានលើកឡើងគឺមិនមែនមានន័យថាប្រសង់តកាន់កំបិតកាន់អាវុធអីទេកងកងយេនធីអំពីថាអាវុធបានដល់បញ្ញាបញ្ញាជាអាវុធទេណា បញ្ញាជីវិតគឺជាការកាប់ឆ្ការនៅកិលេសធម៌នៅក្នុងផ្លូវចិត្តរបស់យើងហ្នឹងពីព្រោះអាកិលេសវាជាព្រៃទេណាជាព្រៃដល់ចាក់ស្រេះដល់ជាព្រៃអឺរិស័យដល់រឹងមាំដល់ប្រហែលយើងត្រូវតែមានកម្រិតមុតមុតដើម្បីយើងកាត់នៅរិស័យទាំងអស់ហ្នឹងជាព្រៃដើម្បីឲ្យចរះឆ្លាស់ដើម្បីទៅរកនៅផ្លូវល្អប្រសើរគឺព្រះនិព្វានទេណាអរគុណច្រើនចំពោះគុណចាស់ទាំងពីរព្រះអង្គ អង្គគ្រូហើយនឹងមានការចូលរួមណាមមិននឹកស្មានថា មានឱកាសបានជួបគុណចាស់គ្រូខាងអូត្រាវទេពីព្រោះគុណចាស់ក៏តាក់ទងច្រើនដល់ដែរតែទំបានបានមកគុណចាស់គឺពិតជាមានក្តី រំភើបមែនទែនហើយសន្យាថាថ្ងៃក្រោយក្រោយទៀតខ្ញុំបណ្ដានឹងនិមន្តគុណចាស់ចូលរួមក្នុងកម្មវិធីបន្តទៀតហើយកម្មវិធីនេះគឺជាការរាល់ថ្ងៃថ្ងៃច័ន្ទជាកម្មវិធីសិក្សាអប់រំខាងភាសាខ្មែរក្រមយើងនឹងនៅដែនកម្ពុជាក្រមរបស់យើង គឺគោលបំណងរបស់ខ្ញុំកណា គឺចង់ជំរុញកម្មវិធីនឹងអប់រំដល់យុវជនរបស់យើងធ្វើយ៉ាងណាឲ្យបានសិក្សារៀនសូត្រភាសាខ្មែររៀនអក្សរសាស្ត្រខ្មែរយើងបានច្រើនគ្រប់គ្រប់គ្នាទៅដើម្បី ធ្វើយ៉ាងណាសម្រេចវាសនា ខ្លួនដោយខ្លួនឯងគឺថាមុននឹងសម្រេចវាសនាខ្លួនដោយខ្លួនឯងត្រូវតែពង្រឹងស្មារតីផ្នែកខាងសិក្សាអប់រំកាលណាយើងរៀនបានខ្ពស់បំបត្តិភាពគេថាថាបំបត្តិនោះអាភាពខ្លៅ ឃ្លានខ្លាចហ្នឹងដើម្បីឲ្យបំផុតទៅឲ្យនៅក្នុងសន្តានចិត្តរបស់ប្រជាពលរដ្ឋខ្មែរក្រមយើងតទៀតទៅណាអញ្ចឹងសូមអរគុណគុណចាស់ទាំងពីរព្រះអង្គសូមជូនពរគុណចាស់ទាំងពីរព្រះអង្គមានសុខភាពល្អជួបតែនឹងប្រាជ្ញាឆ្លៀសវៃដើម្បីអប់រំពុទ្ធបរិស័ទជាពិសេសយុវជនរបស់យើងបានជា កម្លាំងដ៏រឹងមាំក្នុងថ្ងៃអនាគតចាំក្រោយសូមប្រគិនពរភាពល្អសូមអរគុណច្រើនសូមចម្រើនពរលានឹងប្រគិនបើផលគុំលាទៀតណាអរគុណច្រើនតែគុំលាគ្រប់ My clown mean more than